ដែលត្រូវលើកយកមកបកស្រាយជូនបងប្អូនលោកអ្នកនាងកញ្ញាទាំងអស់ស្ដាប់អឺបាទថ្ងៃនេះយើងផ្សាយ3 channel បាទគឺ channel ទូទស្សនការសម្លេងអ្នកសការទីទី2និងទី3ហើយនិង YouTube បាទហើយអ្នកដែលកំពុងទស្សនានៅលើកញ្ចក់ទូរទស្សន៍នេះយើងសរុបគ្នាទាំងអស់មាន206អ្នកបាទដែលកំពុងទស្សនាទាំង3 channel បាទហើយសូមជម្រាបសួរសម្ដេចបងអូនតាឡេផងដែរសូមជម្រាបសួរបាទ បាទជំរាបសួរសម្ដេចព្រាមខ្ញុំចង់ជំរាបជូនបងប្អូនដែលបងប្អូនដែលឃើញនៅក្នុង page ដែលយើងកំពុងតែផ្សាយនេះ page លេខ3ដែលមានដាក់លេខ3នៅពីមុខរបស់ទូទួលអ្នកសិកាហ្នឹងគឺចាប់ពីស្អែកឬក៏លើក្រោយទៅគឺពួកយើងនៅផ្សាយតែនៅលើ page ហ្នឹងទេយើងនឹងជួបផ្សាយនៅលើ page ទី2ហ្នឹងហើយបាទ page ដែលយើងតែងតែផ្សាយកន្លងមកហ្នឹងគឺយើងជប់ផ្សាយទៅលើហ្នឹងហើយយើងផ្លាស់ប្ដូរមកផ្សាយនៅលើ page ដែលមានលេខ3នៅពីមុខដាក់ថាទូទួលអ្នកសិកាហើយសូមបងប្អូនចូលរួមចុច like ហើយនិង follow នៅលើ page ហ្នឹងទៅដើម្បីឲ្យពេលដែលពួកយើងផ្សាយ Facebook វាបញ្ជូនឡូតនៅក្នុងទូរស័ព្ទឲ្យបងប្អូនដឹងបាទដូច្នេះបើសិនជាបងប្អូនបាត់អត់ឃើញពួកយើងគឺពួកយើងនៅលើ page ថ្មីហើយបាទសូមអរគុណបាទ បាទហ្នឹងហើយបងប្អូនជួយនេះទៅពីព្រោះព្រួយទីទៀតមានបញ្ហាហើយសូមសូមឲ្យបងប្អូនដែលកំពុងតែមើលទស្សនានៅលើ page លេខ3 page ថ្មីហ្នឹងសូមបងប្អូនជួយ share ចែករំលែកផងបាទបាទហ្នឹងហើយបងប្អូនបាទដោយសារមួយរយៈមុននេះយើងមានប៉ះជាមួយនឹងតកូលហ៊ុនបាទចំពេកបាទបាទតកូលហ៊ុនហើយនឹងគេបាទគេ report យើងមួយចំទៅបាទ ចឹងទៅមិនបញ្ហាទេយើងបង្កើត page មួយផ្សាយថ្មីទៀតបាទនៅតែបន្តការងារយើងបន្តទៀតបងប្អូនណាបាទចឹងជួយ like និង follow បាទ page ថ្មីបាទថ្ងៃនេះប្រធានបទដែលខ្ញុំដាក់នៅក្នុងការផ្សាយនេះគឺដាក់ថាសំរងស៊ីនិងកម្មសខាជាមនុស្សតែមួយបាទមូលហេតុដែលខ្ញុំដាក់នេះគឺថ្ងៃហ្នឹងគឺជាថ្ងៃដែលតុលាការបាទបើកសាវនាការកាត់ក្តីលោកកម្មសខាបាទកាត់ក្តីលោកកម្មសខា ចឹងក៏យើងដាក់ជាប្រធានបទនេះឡើងហើយមុននឹងដាក់ប្រធានបទនេះខ្ញុំមានវីដេអូខ្លីៗចំនួន2ចាក់មុននឹងធ្វើការបកស្រាយទៅលើប្រធានបទនេះហើយនឹងយើងនឹងដកស្រង់នៅផ្សេងផ្សេងបងប្អូនអាចជាខមមិនមកហើយយើងនឹងដកស្រង់បាទហើយយើងនឹងផ្សាយពីនេះពីនោះបាទថ្ងៃនេះយើងសូមជម្រាបព័ត៌មាននឹងដល់បងប្អូនយើងប៉ុណ្ណឹងបាទអញ្ចឹងសម្រាប់បងអូនដែរណាបាទបាទអរគុណបងអឺ បើបងប្អូនមានអ្វីចង់ចូលរួមសូមបងប្អូនមេត្តាសរសេរ comment មកហើយពួកយើងនឹងឆ្លើយបកស្រាយជូនបងប្អូនក៏ប៉ុន្តែអ្វីដែលប្រធានបទគោលដៅប្រធានបទរបស់យើងគឺពាក់ព័ន្ធទៅនឹងកសំលងស៊ីនិងកម្មតការជាមនុស្សតែមួយបាទបាទហើយឃើញមាត់ខ្ញុំរួចបាទមែននេះថ្ងៃនេះមាត់ចប់ធម្មតាបាទដកថ្មិញបាទមាត់វាបាទវាមកចំហៀងបងប្អូនណាបាទ មើលអត់ដឹងទេបងមើលអត់ដឹងទេដឹងទាញទាញបាទស្អែកស្អែកដឹងហើយព្រោះចាក់ឆ្នាំស្ពឹកមិនទាន់បាត់ស្ពឹកផងស្ពឹកអត់ទាន់បាត់មែនតែស្អែកបានដឹងហើម អញ្ចឹងបាននិយាយទៅរឿងកងៀងកងៀងហើយមិនមិនមិនមិនសូវលះណាបងប្អូនណាថាអញ្ចឹងហើយបាទខ្ញុំសូមជ្រាបឱកាសហ្នឹងបងសូមជំរាបសួរបងប្អូនយើងដែលកំពុងតែគាត់ចូលរួមតាមដានទស្សនាជំរាបសួរបង Kimberly Chong ជំរាបសួរ Britney Baker បងបាទខ្មែរក្រោកទៅខ្មែរកងវងអ្នកមីងលីលីសុងនៅកាលីហ្វ័រញ៉ាបាទបងសម្បត្តិអីគ្នា បាទបាទសួរពីចម្ងាយទាំងអស់គ្នាបងសវត្ថិផលបាទសផលអឹមសផលអឹមគាត់មើលពី YouTube តាម channel YouTube បងខ្មែរអង្គជនជាតិភាគតិចបាទពីរតមែនបាទបាទទាពងទាភួងសំទោសបាទច្រឡំអានខុសមិនទៅទាពង បាទអ្នកមើលគឺ បាន like share like share ច្រើនហើយ316នាក់ហើយនៅលើកញ្ចក់ទូទួលនេះអឺ300ហ្នឹងនេះទេបងអឺនៅលើអឺ page ចាស់ទេប៉ុន្តែ page ថ្មីយើង គឺ28នាក់អឺ YouTube 31នាក់ហើយនឹង page ចាស់ហ្នឹង260 268យើងសរុបទាំងអស់ទាំង3 channel ហ្នឹងបានចូលក្នុងទីនេះណា ហើយបងប្អូនថាអូเพจនឹងមិនក៏ផ្សាយធ្លាក់ចុះអីធ្លាក់ចុះគឺអញ្ចឹងណាបងប្អូនណាបាទវាធម្មតាទេបាទពីព្រោះមករយៈហ្នឹង គឺទូទួលមនសិការហ្នឹងជាពិសេសបងរតនាហើយបងឡុងហ្នឹង គឺយើងឆ្លើយតបទៅនឹងរឿងតែងតាំងខ្លួនឯងខ្លាំងមែនតើបាទបាទរហូតដល់វាធំចរចាបាទបាទយើងនិយាយពីរឿងអឺ ប្រវត្តិហ៊ុនម៉ាណែតមិនច្បាស់លាស់ផងមិនដឹងជាកូនអ្នកណាពិតប្រកបអីចឹងណាការដែលយើងវាយចំចំណុចរសើបរបស់គេ គឺគេប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំផ្លាញយើងអញ្ចឹងជាធម្មតាទេបាទបាទប៉ុន្តែយើងអត់ឈប់ទេបាទយើងរកយើងមានផ្លូវយើងដើរបន្តទៀតអញ្ចឹងណាបងបងរតនាបងប្អូនបាទហ្នឹងហើយបើតែខ្ញុំទេការពាក្យចារកម្មយួននៃអីហ្នឹងគឺគេ report ខ្ញុំឲ្យតែខ្ញុំសរសេរចារកម្មយួន ហ៊ុនស៊ីណាតហ៊ុនបានណែស្អីស្អីដូចជាមានពាក្យហ្នឹងមួយវាទៅដល់ Facebook បាទហ្នឹងគេប្តឹងខ្ញុំរឿងហ្នឹងបាទអត់អីទេអឺឲ្យគេអាហ្នឹងគេមានលុយគេនិយាយចំទៅគេមានលុយអានេះគេយកលុយលុយលក់ជាតិលុយអីហ្នឹងយកមកធ្វើអញ្ចឹងណាបងប្អូនណាគេអត់យកទៅជួយប្រជាជនទេគេយកមកជួលក្រុមហ៊ុន Facebook ឲ្យមកធ្វើបាបពួកយើងបាទតែមិនអីទេពួកបងប្អូនយើងនៅតែបន្តគ្រប់គ្រងយើងតទៅទៀតហើយយើងនៅតែផ្សាយមិនចោះចាញ់ពួកវាទេ នៅប្រមាណអ្នកក៏យើងផ្សាយដែរសំខាន់បងប្អូនយកទៅដាក់ YouTube បាទរាប់ពាន់រាប់ម៉ឺនអ្នកគាត់មើលនៅតាម YouTube គាត់ call មកបាទគាត់គ្រប់គ្រងយើងពួកយើងរហូតបាទទោះបីយ៉ាងណាក៏ដោយបាទបងប្អូន YouTube ក៏យកទៅដាក់ហើយបាទអត់អីទេតលេសម្ដេចតលេយើងបន្តការងារយើងបន្តទៀតអត់មានប្រជប់ទេបាទបាទបាទហ្នឹងហើយដែលដែលជាគោលបំណងរបស់ពួកយើងបាទ ធម្មតាយើងដើរកាត់ភ្លៀងយើងទៅទឹកយើងនឹងទៅទឹកភ្លៀងប៉ុន្តែយើងអត់ឈប់ដើរទេយើងនៅតែបន្តដំណើរយើងបាទបាទសម្ដេចសេងរតនាវាចមាត់ក៏នៅតែផ្សាយដែរចេះថាបងឯងមិនទាន់នឹងស្អែកចាំមើលស្អែកវាខ្លាំងមើលបើហ៊ានផ្សាយអាហ្នឹងបានបានប្រកែឥឡូវអត់ទាន់វាទេមើលអត់ទាន់ដឹងទេបាទមើលមុខឡើងប៉ោអូខេ ឥឡូវដាក់ដាក់ការនេះវីដេអូខ្លីពាក់ព័ន្ធទៅនឹងប្រសាសន៍របស់លោកកឹមសុខានិងលោកសំរងស៊ីបន្តិចទៅមុននឹងយើងធ្វើការបកស្រាយទៅលើប្រធានបទរបស់យើងបាទអញ្ចឹងសូមទស្សនាដូចតទៅបាទអញ្ចឹងខ្ញុំចង់បកទៅពីរឿងដែលខ្ញុំបាទសម្ភាសអាដាមទាំងពីរមុនការបោះឆ្នោតបន្តិចពីព្រោះប្រជាពលរដ្ឋនៅតែ សូមកុំអោយអាយដាមកបត់គ្នាសូមកុំអោយអាយដាមបំបែកបំបាក់បានខ្ញុំសូមសួរម្ដងទៀតមើលបើសិនជាមានការបោយដៃដើម្បីបំបែកអាយដាមទាំងពីរតើអាយដាមទាំងពីរនៅតែសន្យាថានឹងមិនបែកបាក់គ្នាទេខ្ញុំបានចំពោះមុខប្រជារាស្ត្រខ្មែរ គ្រប់ខេត្តក្រុងដែល លោកកឹមសុខាឲ្យខ្ញុំបានទៅសួរសុខទុក្ខប្រជាពលរដ្ឋពេលយុទ្ធនាការឃោសនាបោះឆ្នោតខ្ញុំបានប្រាប់ជម្រាបបងប្អូនថា គឹមសុខានិងសំរងស៊ីជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នាហើយជំហរនេះគឺយើងនៅរក្សាជារៀងរហូតខ្ញុំសូមបញ្ជាក់ដោយលោកប្រធានសំរងស៊ីផងដែរគឺថាយើងដែលរួបរวมគ្នានេះគឺដើម្បីផ្លាស់ប្ដូរហើយយើងលះបង់រហូតដល់យុគជីវិតប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើននេះគឺដើម្បីសង្គ្រោះជាតិដូច្នេះ យើងមិនមែនលះបង់ដើម្បីតំណែងលះបង់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេការលះបង់របស់ពួកយើងនេះខ្ពស់ណាស់ហើយអ្វី ដែលធ្វើឲ្យយើងមិនអាចក្បត់គ្នាបានមិនអាចក្បត់ ប្រជារាស្ត្របាន គឺការសម្ដែងរបស់ប្រជាប្រដ្ឋនៅពេលយុទ្ធនាការនេះរាប់សែនរាប់លានអ្នកដែលគេបង្ហាញឲ្យយើងឃើញនឹងភ្នែកខ្លួនយើងហើយគេសប្បាយចិត្តនឹងយើងចាប់ដៃគ្នាគេពេញចិត្តនឹងយើងរួបរวมគ្នាដូច្នេះមួយជីវិតរបស់យើងមិនអាច បែកមួយជីវិតមកបាទមួយជីវិតបែកបែកក្នុងគោលក្នុងយុទ្ធសាស្ត្រក្នុងទិសដៅដែលយើងសង្គ្រោះជាតិជាការសន្យា មួយយ៉ាងមុតមមណាមួយជីវិតបាទបាទពេលណាលោកកឹមសុខា ដែលជា ប្រធានស្របច្បាប់ ទទួលបានសេរីភាពពេញលេញឡើងវិញសេរីភាពពេញលេញនេះគឺថាអាចធ្វើសកម្មភាពនយោបាយ មិនត្រឹមតែនិយាយទេគឺធ្វើសកម្មភាពចេញមុខយ៉ាងសកម្មហើយលោកកឹមសុខានិយាយបង្ហាញយោបល់របស់លោកផ្ទាល់មិនមែនមានអ្នកបកស្រាយមិនចាំបាច់មានថៃបកទេត្រូវអាចនិយាយខ្លួនឯងហើយពេលបច្ចុប្បន្ននេះតលតែនៅក្រៅប្រទេសចេញមកក្រៅប្រទេសមួយរយៈពេលយ៉ាងខ្លីក៏បានដែរបានលោកមានសេរីភាពនិយាយដោយថានិយាយទៅអរគុណសហ ភាពអឺរ៉ុបនៅទីក្រុង Bruxelles ប្រទេស Belgium ទៅតែ24ម៉ោងក៏បានសម្វិលត្រឡប់មកប្រទេសកម្ពុជាវិញពេលដែលនៅក្រៅប្រទេសហ្នឹងពេលហ្នឹងមានសេរីភាពនិយាយពេលហ្នឹងលោកគឹមសុខាថាម៉េចខ្ញុំនឹងគោរពតាមអ្វីដែលខ្ញុំបានសន្យាគឺខ្ញុំនឹងលាលែងពីតំណែងជាប្រធានស្ដីទីឲ្យលោកគឹមសុខាធ្វើជាប្រធានគណៈបកសង្គ្រោះជាតិពេលនោះមានន័យថាគណៈបកសង្គ្រោះជាតិរស់ឡើងវិញហើយ តំណែងនោះរបស់គាត់ដដែលណាមានទណ្ឌនាយកខ្ញុំគាត់ទៅស្ដីទីតើស្ដីទីមានន័យថាបរោះអាសន្នតើពេលលោកកឹមសុខាមិនអាចធ្វើការកើតសូម្បីតែនិយាយស្ដីក៏មិនអាចនិយាយបានពេលនោះខ្ញុំត្រូវធ្វើប្រធានស្ដីទីត្រូវមានម្នាក់ចេញមុខតំណាងឲ្យគណៈបកដឹកនាំគណៈបកតែពេលណាលោកកឹមសុខាគាត់មានសិទ្ធិសេរីភាពពេញលេញដើម្បីដឹកនាំគណៈបកគឺគាត់អត់មានខ្លាចហ៊ុនសែនគាត់អត់មានខ្លាចអ្នកណាទៀតមកលួចធ្វើបាបគាត់ចាប់គាត់អីឡើងវិញហើយគាត់មានសន្តិសុខ100%ពេលហ្នឹងយើងអាចជឿជាក់ បានប៉ុន្តែពេលណាគ្រាន់តែមានអ្នកបកស្រាយថាអញ្ចេះថាអញ្ចោះយើងមិនធន់ជឿ ខ្ញុំសូមជម្រាបទៅបងប្អូនជនរួមជាតិទាំងអស់ហើយជាពិសេសអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិថាកុំគ្រប់គ្រងសំរងស៊ីជាបុគ្គលកុំគ្រប់គ្រងគឹមសុខាជាបុគ្គលអាស្រ័យលើជំហរសំរងស៊ីអាស្រ័យលើជំហរគឹមសុខាបើបុគ្គលដែលយើងឲ្យធ្វើមេយើងនោះបើបុគ្គលនឹងនៅស្មោះត្រង់បុគ្គលនឹងរក្សាឧត្តមគតិដើមរបស់យើងទាំងអស់គ្នានឹងសម្ដៅតាមបុគ្គលនោះ តែបើបុគ្គលនោះបោះបង់ឧត្តមគតិដើមរបស់យើងហើយបុគ្គលនោះធ្វើអ្វីមិនសមរម្យធ្វើឲ្យយើងបាត់បង់ការជឿជាក់កុំដើ ដើរតាមកុំដើរតាមបុគ្គលបុគ្គលទាំងមេទាំងអ្នកដែលគ្រប់គ្រងត្រូវតែមានឧត្តមគតិដូចគ្នានឹងហើយក្នុងជួរគណៈបកសង្គ្រោះជាតិសិទ្ធិអ្នកស្ម័គ្រចិត្តយើងមានទទួលប្រាក់ខែណាផ្ទុយទៅវិញយើងចាយលុយយើងហ្នឹងហើយយើងរងគ្រោះការគម្រាមកំហែងគ្រប់សពបែបមកលើយើងដូច្នេះយើងមិនមែនមានចៅវាយទេមិនមែនថៅខែមិនមែនអ្នកណាជួលយើងអត់មានអ្នកណាប្រើយើងបង្ខំយើងបានយើងធ្វើដោយស្ម័គ្រចិត្តអញ្ចឹងតើទៅពេញចិត្តយើងដែរបានយើងធ្វើយើងស្ម័គ្រចិត្តតែតើយើងពេញចិត្តអញ្ចឹងហើយពេញ ចិត្តអានឹងអាស្រ័យលើការវិនិច្ឆ័យបើយើងឃើញថាបុគ្គលនោះ ជាទីគោរពនឹងយើងចាត់ទុកបុគ្គលនោះជាមេយើងយើងដើរតាមតើបើបុគ្គលនោះធ្វើអ្វីឲ្យយើងបាត់បង់ការបាទបងប្អូនលោកអ្នកនាង កញ្ញាទាំងអស់បានទស្សនានិងស្ដាប់នៅ សារវីដេអូខ្លីទាំងពីរនេះហើយគឺបញ្ជាក់ហើយគឺថាសំរងស៊ីកម្មសខាជាមនុស្សតែមួយបាទគឺច្បាស់ហើយហើយលោកទាំងពីរគឺសន្យា នឹងរួបរวมគ្នាអស់មួយជីវិត បាទរួបរวมគ្នាអស់មួយជីវិតបាទហើយបើសិនតាអ្នកណាបែកគឺអ្នកនឹង គឺបាទសេរ៉ូហើយសេរ៉ូហើយគឺ បានសន្យាគ្នាបងប្អូនណាគឺចំពោះមុខប្រជាពលរដ្ឋបាទទូទាំងប្រទេសក្នុងប្រទេសនិងក្រៅប្រទេសច្បាស់លាស់ណាបាទវីដេអូនេះគឺយើងទុកជាផុសតាង ជាឯកសារតម្កល់ទុកជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានទេ ហើយថ្ងៃនេះជាថ្ងៃកាត់ក្តី លោកប្រធានកម្មសខាបងដែរបាទនៅក្នុងប្រទេសកម្ពុជាបាទយើងសង្ឃឹមថាតុលាការនឹងលើកលែងការចោទប្រកាន់បាទទៅលើលោកប្រធានកម្មសខាហើយយើងនៅតែរក្សាតម្លៃកម្មសខាសមរង្ស៊ីជាមនុស្សតែមួយដដែលបាទមកទល់ពេលនេះយើងអត់មានដែលមានតែពេលណាដែលយើងថាពួកគាត់ទាំងពីរបែកបាក់គ្នាទេហើយកន្លងមកមាន ពាក្យចចាវរាមផ្សេងផ្សេងអានឹងគ្រាន់តែជា មនុស្សមួយចំនួនទេដែលជាមនុស្សរបស់គណៈបកប្រជាជនទេបាទធៀបពិតទៅគឺអ្នកដែលសង្គ្រោះជាតិពិតប្រកបគេមិននិយាយរឿងបែកបាក់និយាយរឿងសំរងស៊ី រឿងកំសខាយទេគឺថាបុគ្គលទាំងពីរនេះនៅតែជាមនុស្សតែមួយរបស់គណៈបកសង្គ្រោះជាតិដដែលបាទសូមអញ្ជើញបងអូនដាលេអ៊ុយធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងវីដេអូទាំងពីរនេះបាទសូមអញ្ជើញបាទជាពិសេសវីដេអូចុងក្រោយដែលយើងលោកប្រធានក៏បានសម្ភាសជាមួយនឹងលោកជុនច័ន្ទបតកាលពីឆ្នាំ2020ហ៎បងបាទកន្លងទៅ ពាក់ព័ន្ធទៅនឹងគោចំហរបស់លោកកឹមសខាអឺការលើកឡើងរបស់ លោកប្រធាន គឺត្រឹមត្រូវ100%ពីព្រោះ អ្វីដែលលោកកឹមសុខានៅក្នុងកំដាប់ដៃរបស់ហ៊ុនសែនគេមានគំនាបគេគំរាមកំហែងគ្រួសារគាត់អឺម្ដាយគាត់គឺនៅក្នុងដៃគេគេអាចយកអ្នកណាមួយដែលជាមនុស្សជាទីស្រឡាញ់របស់គាត់ធ្វើជាចំណាប់ខ្មាំងឬក៏គំរាមគាត់យើងអត់ដឹងទេ បាទប៉ុន្តែជំហរគំនិត របស់ លោកកឹមសុខាគាត់ស្ងៀមស្ងាត់គាត់មិនទាន់ប្រកាសថាបែកដូច្នេះគឺគាត់នៅជាមួយយើង ត្រង់នឹងគឺគ្រប់គ្រាន់យើងអាចយល់អំពីចិត្តគាត់យើងអាចយល់អំពីជំរឿចិត្តដែលគាត់មិនអាចធ្វើអ្វីបាន មិនអាចនិយាយអ្វីបាន បាទបាទដូច្នេះគឺបញ្ជាក់ចំហរបស់គាត់ការភាព ស្ងៀមស្ងាត់របស់គាត់នឹងគឺយើងកុំឲ្យមានការសង្ស័យបាទយើងនៅតែជាអ្នកដែលស្មោះត្រង់នឹងគណៈបកសង្គ្រោះជាតិជាអ្នកស្មោះត្រង់នឹងអឺសំរងស៊ីកឹមសខា ជាមនុស្សតែមួយដដែលបាទបាទហើយសម្រាប់មនុស្សដែលនៅក្បែរលោកប្រធានកំណខាដែលមានចំហបែកឆ្វេងបែកអីមួយចំនួនហ្នឹងអាហ្នឹងគឺ ជារឿងបុគ្គលរបស់ពួកហ្នឹងឯងបាទអត់មានពាក់ព័ន្ធទៅនឹងលោកកឹមសុខាសេចក្តីថ្លែងការណ៍របស់មេធាវីក៏មិនបញ្ជាក់អំពីចំហលោកកឹមសុខាបាទសម្ដីកូនស្រីរបស់លោកកឹមសុខាក៏មិនជាក់អំពីចំហរបស់គាត់ Facebook page របស់លោកកឹមសខាក៏មិនបញ្ជាក់អំពីជំហររបស់គាត់ដែរពីព្រោះ Facebook page របស់គាត់ហ្នឹង admin 4 5នាក់ហើយអ្នកណាយកទៅសេក៏បានហើយលោកកឹមសខាគាត់គ្មានសេរីភាពគាត់មិនអាចចូលមកកែឬក៏ប្រកាសបកស្រាយថាវាមិនមែនជាសម្លេងរបស់គាត់ទេបាទគាត់មិនអាចពីព្រោះគាត់មិនមានសេរីភាពបងបងរតនាយើងនិយាយឲ្យចំទៅលោកកឹមសខាគឺមិនទាន់មានសេរីភាពទេគឺនៅតែស្ថិតនៅក្នុងកញ្ញាំខ្លានៅឡើយទេដូច្នេះ គ្រប់អ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជាកើតឡើងនៅរាបណាលោកប្រធានកម្មសខានៅក្នុងប្រទេសកម្ពុជារឿងគ្រប់បែបយ៉ាងរឿងអ្វីដែលកើតឡើងចំពោះលោកកម្មសខាឬក៏ទង្វើសម្ដីលោកកម្មសខាគឺសុទ្ធតែជាឈុតឆាករៀបចំដោយហ៊ុនសែនទាំងអស់បាទហ៊ុនសែនបាទបាទហ្នឹងហើយបងបងបងឲ្យមានអ្វីបកស្រាយបន្ថែមមុននឹងឲ្យបងឲ្យបកស្រាយបន្ថែមចប់ចាំខ្ញុំអានខមមិនបាទស៊ីតៅជួនមួយបាទ បើមានយើងឃើញនៅក្នុងពេលថ្មីថ្មីនេះយើងឃើញមានក្រុមយមជីណនជាដើមដែលទៅក្រុងភ្នំពេញបាទដែលបន្ទាប់ពីគេបានបោិហាវាយបហាលោកប្រធានសំរងស៊ីហើយគេបានទៅភ្នំពេញដោយសวัสดิភាពបាទដែលពីមុនមកគេក៏ជាប់ក្តីក្រាមនៅតុលាការដែរមានឈ្មោះនៅក្នុងប្រព័ន្ធវិជ្ជាអីដែរបាទប៉ុន្តែតទៅពេលគេបដូរ យុទ្ធសាស្ត្រមកគេវាយប្រហារសំរងស៊ីវាយអីមកក៏គេបានចូលស្រុកដោយសវត្ថភាពហើយគេបានទៅថតជាមួយនឹងលោកកឹមសខាជាមួយស្អីស្អីជាដើម បាទនេះជាគាត់ថាជាការមួយសម្ដែងបង្ហាញបាទបំភាន់ភ្នែកទេអានេះជាការរៀបចំឡើងដោយពួកគណៈបព្វជិជនទេបាទគេធ្វើបែបនេះបងប្អូនណាហើយយើងដឹងហើយលោកកឹមសខានៅក្នុង កណ្ដាប់ដៃរបស់គេ បាទគាត់មិនអាចធ្វើបានគាត់មិនអាចហាមគេបានទេបាទអានឹងបញ្ជាក់អញ្ចឹងបងប្អូនណាហើយខ្ញុំនៅតែមានជំនឿជាក់ថាបាទលោកកម្មសិក្សាមិនអាចបាត់ពីលោកសំរងស៊ីទេព្រោះលោកដឹងស្រាប់ហើយគំរូនៃការធ្វើនយោបាយដូចជាសម្ដេចក្រមព្រះអីជាដើមលោកដឹងទាំងអស់សាវតានៃអ្នកធ្វើនយោបាយបាទហើយសន្យាបែបនេះនៅចំពោះមុខប្រជាពលរដ្ឋ មករាប់លានអ្នកហើយហ៊ានទៅក្បត់ណាដៃគូនយោបាយគឺចាប់ហើយបាទគឺចាប់ហើយហើយកុំចោទថាសំរងស៊ីក្បត់សំរងស៊ីស្អីនេះណាបាទលោកសំរងស៊ីមិនដែលក្បត់អ្នកណាទេលោកសំរងស៊ីនៅតែនៅតែគោរពវីរភាពលោកកឹមសុខាជានិច្ចអត់ដែលមានក្បត់ម្ដងណាឡើយទេហើយលោក មានប្រសាសន៍ច្បាស់ណាស់នៅពេលដែលលោកកឹមសុខា បានចេញមកក្រៅប្រទេសថ្លែងសារនយោបាយបានដោយដោយឯករាជ្យ នៅក្រៅប្រទេសគឺអ្វីអ្វីទៅមានជំនឿជឿជាក់ហើយលោកនឹងប្រគល់នៅទួលនីតិស្ដីទីបាទទួលនីតិប្រធានមិនមែនទួលនីតិស្ដីទីទេប្រគល់នៅទួលនីតិប្រធាននឹងជូនលោកកម្មសខាឡើងវិញបាទលោកមិនមែនឆ្លាញ់អំណាចចង់បានអំណាចស្អីទេលោកបានបញ្ជាក់ហើយការដែលលោកឡើងជាប្រធានស្ដីទីនេះដើម្បីធ្វើឲ្យដំណើរការគណៈបកសង្គ្រោះជាតិបាទឲ្យឲ្យវាមាននិរន្តរភាពឡើងវិញក្រោយពីពីគេរំលាយទៅហើយបាទប្រធាន ជាប់ពន្ធនាគារហើយមានសិទ្ធិគ្មានសិទ្ធិសេរីភាពអញ្ចឹងអ្នកណាដែលត្រូវធ្វើការអញ្ចឹងមានតែលោកប្រធានសេរីលោកប្រធានសំរងស៊ីត្រូវមកធ្វើកិច្ចការងារនេះជំនួសបន្តនិរន្តរភាពតទៅទៀតបាទអញ្ចឹងអត់មានអីខុសទេលោកទាំងពីរអ្នកណាធ្វើក៏បានដែរនៅតែ ជាមនុស្សនៅតែជាថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិទេបងប្អូនណាបាទហើយកុំយល់ច្រឡំថារឿងភ្លើងទៀនរឿងស្អីស្អីនេះលោកសំរងស៊ីអីនៅពីក្រោយហើយកុំបាច់មកប្រឆេះមកអី សាកលបងសាកអីគឺគ្មានទេ លោកប្រធានសំរងស៊ីបានបញ្ជាក់ច្បាស់ហើយលោកមិននៅក្រោយពីគណៈបកណាទេបាទហើយលោកកម្មសខាក៏លោកបានបញ្ជាក់ដែរថាលោកមិននៅក្រោយគណៈបកមួយណាដែរបាទទាំងពីរអ្នកគឺថ្នាក់ដឹកនាំបងប្អូនត្រូវមានជំនឿជាក់លើក្បាលម៉ាស៊ីនអ្នកដឹកក្នុងគណៈបកដូចជាទាំងអស់ត្រូវមានជំនឿជាក់លើថ្នាក់ដឹកនាំបើថ្នាក់ដឹកនាំមិនទាន់ប្រកាសថាបែកគឺពួកគាត់នៅនៅតែរឹងមាំដដែលគណៈបកសង្គ្រោះជាតិនៅតែរឹងមាំដដែលកុំ យើងកុំបែកឆ្វេងទៅនេះបែកឆ្វេងទៅនោះបាទនៅតែយើងនៅតែផ្ដាល់នៅសេចក្តីសង្ឃឹមបើសិនជាយើងបែកគ្នាគឺចប់ហើយម្នាក់ទៅនេះម្នាក់ទៅនោះគឺគឺចប់ហើយតើឲ្យប្រទេសជាតិយើងទៅណាបាទឥឡូវខ្ញុំឧទាហរណ៍ថាបើលោកកឹមសុខាក៏ទៅក៏ទៅសិទ្ធិមនុស្សឬក៏គាត់ទៅគណៈបកណាមួយបាទណាទៅគណៈបកណាមួយដែលមនុស្សមួយចំនួនដែលគាត់បំបែកនៅខាងខាងកូតាគាត់ចេញនោះឧទាហរណ៍ណាបាទ គាត់ទៅជាមួយញ៉ែមវញ្ញរិទ្ធឬមួយក៏ទៅជាមួយប៉ុលហំនោះគ្មានគ្មានទេបងប្អូនគឺ0តែម្ដង0កៅអីតែម្ដងទោះបីយ៉ាងណាក៏ដោយគឺ0ទៅជាមួយគង្គគំក៏0ទៅជាមួយអ្នកណាក៏0ដែរបាទអត់មានទេ គ្មានទៅរួចទេបាទទៅជាមួយ ក្រុមឈាមថ្មីអីឈាមយឹមស៊ីណនក្រុមអីអីដែលទៅប្រហែលថ្ងៃទាំងវងទាំងវាយហ្នឹងគឺរត់តែសេរ៉ូថែមទៀត គេគ្មានទៅបោះឲ្យគេគ្មានទៅទំនុកចិត្តទេបាទគេគ្មានទេអាហ្នឹងក្នុងករណីដែលដែលដែលអ្នកទាំងពីរបែកគ្នាអាហ្នឹងខ្ញុំគ្រាន់តែប្រាប់អញ្ចឹងគ្រាន់គ្រាន់តែខ្ញុំជម្រាបអញ្ចឹងទេបាទនេះគឺអ្វីដែលយើងនៅក្នុងថ្ងៃនេះ គឺជាថ្ងៃដែលតឡាការនៃរបបទីក្រុងភ្នំពេញបាទគេបើកសាវនាកាត់ក្តីលោកប្រធានកម្មសខាបាទហើយលោកប្រធានកម្មសខាលោកគ្មានកំហុសទេ លោកគ្មានបាទលោកគ្មានកំហុសទេហើយគ្មានទោសដែលត្រូវចោទគ្មានបទដែលត្រូវចោទរឿងក្បត់ជាតិរឿងអីទេហើយដែលចោទសហរដ្ឋអាមេរិកចោទអាឡម៉ង់អីនៅពីក្រោយនោះគឺមកទល់ទៅពេលនេះរផោះតាំងគ្មានទេរផោះតាំងដាក់បន្ទុកទៅលើលោកប្រធានកម្មសខាគ្មានទេបាទអញ្ចឹងនៅការកាត់ក្តីនៅក្នុងថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញនេះបាទមានការចូលរួមពី ទូតសាររដ្ឋអាមេរិកពេលប្រហែលជាទូតអន្តរជាតិមួយចំនួនទូតអ្នកប្រជាធិបតេយ្យមួយចំនួនគេទៅតាមដានហើយមានអ្នកសង្កេតការមួយចំនួនហើយហើយយើងនឹងដឹងថាសខ្មៅយ៉ាងណាហើយហើយបងប្អូនខ្ញុំជឿថារឿងនេះបាទបើគ្មានទោសមានមានន័យថាត្រូវតែដោះលែងគាត់ដោះលែងគាត់ត្រូវតែឲ្យគណៈបកសង្គ្រោះជាតិមកវិញបាទត្រូវតែឲ្យគណៈបកសង្គ្រោះជាតិដំណើរការមកវិញបាទ ចឹងវាគ្មានអីចម្លែកទេយើងនៅតែដើរនៅក្រោមផ្លាកសង្គ្រោះជាតិដដែលនៅឆាត់សង្គ្រោះជាតិដដែលបងប្អូនណាយើងអត់មានឆ្វេងឆ្វាយទៅណាទេខ្ញុំមានជំនឿជាក់100%ថាគណៈបកសង្គ្រោះជាតិនឹងបានមកវិញបាទនឹងដំណើរការឡើងវិញបាទអានឹងជាអ្វីដែលជាចំណាប់អារម្មណ៍របស់ខ្ញុំបាទអញ្ចឹងសូមបងប្អូនសម្ដេចតលេមានអ្វីបន្ថែមទេបាទសូមជើញបាទជាការពិតដំណើរក្តីអឺ អឺលោកប្រធានកម្មសខាថ្ងៃនេះគឺវាមានវត្តមានរបស់អឺតំណាង ទូតសហរដ្ឋអាមេរិកពីព្រោះវាជារឿងអស់សំណោចដែលអឺរបបហ៊ុនសែនហ្នឹងចោទប្រកាន់ថាទង្វើក្បត់ជាតិលោកប្រធានហ្នឹងពាក់ព័ន្ធទៅនឹងអាមេរិកអញ្ចឹងណាបាទបាទដូច្នេះគឺអាមេរិកគេចាប់អារម្មណ៍គេតាមដានដែរពីព្រោះអឺអាចនឹងមានការចាប់ប្រកាន់អាមេរិកនៅពីក្រោយ ហើយហ៊ីងប៊ុនហៀងក៏ត្រៀមវាយអាមេរិកដែរបាទគាត់ត្រៀមរួចហើយបាទអញ្ចឹងបាទ បាទត្រៀមរឿងអីវាយអាមេរិករឿងអីបាទគាត់ត្រៀមអឺជីកប៉ាល់ហោះចាក់សាំងដបគាត់នឹងដើម្បីវាយអាមេរិកបាទបាទបើសិនជាអាមេរិកបើសិនជាតឡាការនឹងកាត់ទោសទៅថាមានអាមេរិកនៅពីក្រោយលោកកឹមសុខាអញ្ចឹងអូហ៊ីងមិនហ៊ានហ៊ានហ៊ានដល់ប៉ុណ្ណឹងផងអូគាត់ប្រកាសហើយតាបងបាទខ្លាំងមែនគាត់ប្រកាសគាត់ប្រកាសឡើងផ្អើលអាមេរិកឡើងភ័យ ខំរៀបចំជុំជុំបាទបាទខ្ញុំឯងខំខ្ញុំឮតាហ៊ីងមិនហៀងចង់វាយអាមេរិកខ្ញុំជីកត្រង់សេហើយខ្ញុំបាទពួកយើងនៅអាមេរិកនេះយើងភ័យណាបងឮសូរថាហ៊ីងមិនហៀងចង់វាយអាមេរិកនឹងពេលនឹងពួកយើងភ័យមែនតើណាជីកត្រង់សេប៉ុន្តែខ្ញុំមកដេកលើពូកពូកភ័យពេកបាទភ័យពេកឲ្យខ្លាច ខ្លាចសង្គ្រាមលោកលោកលើកទី3កើតឡើងបើសិនជាហ៊ីងមិនហៀងវាយអាមេរិកអត់បានទេបងអាយយហ៊ីងយហ៊ីងហ៊ីងឯងនឹងទប់តែខ្លួនឲ្យទៅវិចទៅអាម៉ាណែតទៅវាយកតំណែងបាត់យកតួនាទីបាត់ហើយនៅនៅនៅមកប្រភ្លីប្រភ្លើគ្មានដឹងស្អីទេហើយគេអានេះគ្រាន់តែថាជាកូនអុករបស់គេគេប្រើតែប៉ុណ្្នឹងទេបងមានស្អីទេហ៊ីងនេះនេះនិយាយរឿងនិយាយរឿង និយាយហ៊ុនម៉ាណែតខ្ញុំអានខមមិនស៊ីអីគេស៊ីតាឈួនស៊ីតាឈួនមួយដុំបាទគាត់មួយដុំពេលខ្លះខមមិនគាត់ស្របនឹងយើង ជួនខ្លះគាត់ប្រឆាំងមិនមិនស្របនឹងយើងដែរប៉ុន្តែអត់អីយើងអាចតទល់គ្នាបានឥឡូវស៊ីតាឈួនគាត់ទៅស៊ីប្រហែលជាមុននេះ10នាទីគាត់គាត់បានទៅសេថាចេះគាត់ថាគាត់ឆ្ងល់បន្តិចហេតុអ្វីបានជាប្រហែលថ្ងៃកន្លងមកនេះទូទួលមនសិការខ្មែរ នាំគ្នាហែកគេហ៊ុនម៉ាណែតដោយចោទថាជាកូនយួនអញ្ចឹងទៅវិញរឿងមកកំណោបែកមិននាំគ្នានិយាយ លើក បែកជាលើកដែលរឿងហ៊ុនម៉ាណែតនេះមកនិយាយខ្ញុំមិនចង់ឲ្យក្រុមទូទួមនេតិការខ្មែរលើកយករឿងនេះមកពិភាក្សាទៀតឡើយព្រោះថាពួកលោកគ្មានផោះតាង ជាក់លាក់ណាមួយ ដោយចោតគេតាប្តីប្រដាស់ចឹងទេ ដោយគ្រាន់បានព័ត៌មាន នេះពីសភៅមួយ ដែលនិពន្ធដោយជនជាតិអាមេរិកកាំងហើយយកមកធ្វើជាផុសតាងបាទអានេះខ្ញុំជាខមមិនរបស់គាត់ខ្ញុំសូមឆ្លើយបាទឆ្លើយស៊ីតាជួនបាទបាទអឺចេះលោកស៊ីតាជួនអឺចំពោះកូនខ្មែរដែលកាត់យួនសញ្ជាតិយួនរាប់លានអ្នកនៅ ក្នុងប្រទេសយើង យើងអត់ខ្វល់អត់ខ្វល់ទេហើយទោះបីជាហ៊ុនម៉ាណែតជាកូនរបស់ហ៊ុនសែនក៏យើងអត់ខ្វល់ដែរ តើជាកូនរបស់ហ៊ុនសែនឬក៏មិនមែនជាកូនរបស់ហ៊ុនសែនក៏យើងអត់ខ្វល់ដែរក៏ប៉ុន្តែថ្មីថ្មីនេះហ៊ុនម៉ាណែតត្រូវបានតែងតាំងឲ្យទៅជានាយករដ្ឋមន្ត្រីខ្មែរបាទคล้ายទៅជាមេ ដឹកនាំកម្ពុជារបស់ខ្មែរដូច្នេះអ្វីដែលយើងឆ្ងល់អ្វីដែលមានការសរសេរពីអឺឧត្តមសេនីយ៍ពីនាយនាយទាហានរបស់អាមេរិកដែលគាត់បាទគាត់ធ្លាប់ បាទដែលគាត់ធ្លាប់បានទៅធ្វើសង្គ្រាមរវាងអាមេរិកហើយនិងវៀតណាម កាលពីទសវត្ស70ហ្នឹងការដែលគាត់លើកយកមកសរសេរនៅក្នុងសភៅហ្នឹងគឺយើង ធ្វើឲ្យយើងឆ្ងល់ទាំងអស់គ្នាហើយយើង មានការសង្ស័យដែរអញ្ចឹងណាបងបងបងរតនាហេតុអ្វីបានជាយើងមានការសង្ស័យមិនមែនផ្ដោតទៅលើការចាប់ប្រកាន់នេះហ៊ុនសែនក៏ធ្លាប់បាននិយាយក៏ថាមានពេលមួយនោះកាលពីក្មេងហ៊ុនម៉ាណែតដំបងហៅហ៊ុនសែនពូទេបាទហៅតែពូពូទេបាទ អានេះគឺជាសម្ដីដែលហ៊ុនសែននិយាយផ្ទាល់បាទយើងនៅចាំពាក្យនឹងទាំងអស់គ្នាបាទហ៊ុនម៉ាណែតការពីទូចគឺការពីពីពីទូចពីដំបងឡើយគឺហៅហ៊ុនសែនហៅពូបាទមិនមែនហៅពុកហៅប៉ាអីដូចកូនយើងចឹងទេបាទហើយដោយសារតែមានការលើកឡើងរបស់អឺនាយទាហានអាមេរិកម្នាក់នឹងទៀតបានធ្វើឲ្យយើងឆ្ងល់បាទយើងចាប់ដើមសង្ស័យអ្វីដែលយើងសង្ស័យមួយបន្ថែមទៀតហ្នឹងគឺ ភាពស្ងៀមស្ងាត់ទាំងហ៊ុនម៉ាណែតទាំងហ៊ុនសែនអត់មានការឆ្លើយតបអឺប្តឹងផ្ដាល់ទៅនឹងនាយទាហានអឺអាមេរិករូបនឹងទេ បាទបែរជាមកចោតប្រកាន់រោគរឿងតែខ្មែរគ្នាឯងដូចជាចោតទៅលោកសំរៀងស៊ីដែលគាត់មិនបានដឹងរឿងនេះតតសោះបាទ យករឿងនោះទៅចោទប្រកាន់លោកសំរងស៊ីធ្វើជាខឹងលោកសំរងស៊ីថាលោកសំរងស៊ីនឹងហែកហួររឿងក្រមគ្រួសាររបស់ហ៊ុនសែនដោយយោងទៅតាមសម្ដីរបស់ មនុស្សក្បត់បកម៉ៅមនីវ៉ាន់បាទបាទមនុស្សក្បត់បកម៉ៅមនីវ៉ាន់ហ្នឹងគឺយកពាក្យហ្នឹងទៅ ប្រាប់ហ៊ុនសែនហ៊ុនសែនយក ពាក្យនេះមកចោទប្រកាន់លោកប្រធានសំរងស៊ីទាំងងងឹតងងុលបាទអឺយោងទៅតាមសម្ដីជួនក្បត់បកម៉ៅមនីវ៉ាន់បាទដូច្នេះ ខ្ញុំសូមឲ្យបងស្រីតៃឈួនពិចារណាទាំងអស់គ្នា យើងនាំគ្នានិយាយយើងដាក់ជាចងល់ឆ្ងល់ទាំងអស់គ្នានេះគឺជាហេតុផលដ៏ត្រឹមត្រូវដែលក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរទោះបីយើងនៅទីណាក៏ដោយយើងនៅទីតែជាខ្មែរហើយបើហ៊ុនម៉ាណែតคล้ายខ្លួនជានាយករដ្ឋមន្ត្រីខ្មែរជាមេដឹកនាំកម្ពុជារបស់ខ្មែរគឺយើងមានសិទ្ធិឆ្ងល់យើងមានសិទ្ធិសួរយើងមានសិទ្ធិនិយាយបាទ បាទយើងមានសិទ្ធិនិយាយហើយក៏មិនមែនជារឿងមិនសមហេតុផលដែលយើងយកមកនិយាយដែរបាទបងឈ្មោះតៅឈួន មានដឹងនៅអាមេរិកនេះកាលពីចំនួនលោកអូបាម៉ាកាន់អំណាច មានការលើក ឡើងថាលោកអូបាម៉ាហ្នឹងមិនមែនកើតនៅលើទឹកដីអាមេរិកហើយច្បាប់អាមេរិកអឺមនុស្សដែលមានសិទ្ធិឈរឈ្មោះជា ប្រធានាធិបតីលុះត្រាតែអ្នកនេះកើតនៅលើ ដីអាមេរិក បាទគឺមានសិទ្ធពីកំណើតបាទគេមិនរើសអើងថាពូជសាសពណ៌សម្បុរជនជាតិអីទេបាទឪពុកម្ដាយជនជាតិអីទេប៉ុន្តែកូននឹងគឺត្រូវតែកើតនៅលើទឹកដីអាមេរិកបាទបើដូចមិនមែនកើតមួយឆ្នាំនៅប្រទេសខ្មែរហើយមកធំដឹងក្តីនៅអាមេរិកអីគឺបាត់អាសិទ្ធចូលឈ្មោះជាប្រធាននាយកបដិយាយអាហ្នឹងគឺជាច្បាប់កម្ពុជារបស់គេអញ្ចឹងណាបាទដូច្នេះបន្ទាប់ពីមាន ការលើកឡើងហ្នឹងលោកបារ៉ាក់អូបាម៉ា គឺគាត់បានបង្ហាញអំពីលិខិតសម្បត្តិកណៅរបស់គាត់ដើម្បីបញ្ជាក់ថាគាត់បានកើតនៅក្នុងទឹកដីអាមេរិកដើម្បីបកស្រាយទៅនឹងការសង្ស័យចោតប្រកាន់ដូច្នេះហ៊ុនម៉ាណែតដូចគ្នា បាទដោយសារតែខ្លួនជាបេក្ខជននាយករដ្ឋមន្ត្រីដូច្នេះគាត់ជាប់កាតព្វកិច្ចត្រូវតែបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធទៅនឹងរឿងដែលមានការមន្ទិលសង្ស័យបាទ ហើយនេះវាមិនមែនជារឿងអត់សមហេតុផលទេបងសេកតាជួនបាទក្នុងនាមយើង ជាខ្មែរបាទនៅក្នុងប្រទេសណាក៏ដោយបើសិនជាអ្នកណាដែលប្រុងខ្លាយទៅ ជាមេដឹកនាំកម្ពុជារបស់យើង គឺយើងត្រូវតែមើលប្រវត្តិរូបល្អិតល្អន់ឲ្យច្បាស់លាស់ពីព្រោះថាអ្វីដែលសម្ដីពួកយើងនិយាយខុសគឺវាមិនមានអតិពលវាមិនមានបង្កហានិភ័យអ្វីទេប៉ុន្តែបើសិនជាមេដឹកនាំជានាយករដ្ឋមន្ត្រីបាទនិយាយខុសមួយម៉ាត់ ធ្វើទង្វើខុសមួយជំហានវាអាចនាំឲ្យគ្រោះហានិភ័យជូនជាតិឲ្យបាត់បង់ជីវិតមនុស្សបាទដូច្នេះរឿងនេះវាខុសគ្នាបាទបាទរឿងនេះគឺខុសគ្នាបាទបាទបងបាទអរគុណសម្ដេចបងអូនដែលបានឆ្លើយតបទៅស្ទីវតាឈួននៃហ្នឹងគឺគាត់ថាហ្នឹងជាការអត់ប្រយោជន៍ដែលយើងឆ្លើយទៅ ថាអត់មានផ្ោះតាង អីអីយើងចេះតែផ្សាយអញ្ចឹងណាបាទប៉ុន្តែមួយជ្រុងរបស់គាត់ទេប៉ុន្តែមតិប្រជាពលរដ្ឋទូទៅសឹងតែ90%ដែលគេចង់ឲ្យយើងផ្សាយចង់ឲ្យលើកឡើងពីបញ្ហានេះហើយត្រូវតែបន្តលើកឡើងឲ្យបានញឹកញាប់បន្តទៅទៀតពីព្រោះវាប៉ះពាល់ទៅដល់នឹងអ្វីដែលជាអាយុជីវិតរបស់ជាតិរបស់ប្រជាប្រជាពលរដ្ឋយើងអានឹងបាទ យើងចាំបាច់ហើយហើយយើងចំពោះមតិរបស់គាត់អានឹងជាមតិមួយទេបាទជាមតិមួយទេហើយបងអូនដាលេបានបកស្រាយហើយចំពោះបញ្ហាហ្នឹងដែលយើងធ្វើការបកស្រាយហ្នឹងវាមានហេតុផលរបស់យើងដែលតែយើងត្រូវលើកយកមកផ្សាយនោះបាទអញ្ចឹងมันมันចម្លែកអីទេបាទมันចម្លែកអីទេហើយរឿងអឺគ្រួសារតកូលហ៊ុននេះវារសេមរសាមរញ៉េរញ៉ៃពេកបាទរញ៉េរញ៉ៃពេកអឺ វិជនកាលទៅហ៊ុនមិនអហ៊ុនសែននឹងថាហ៊ុនម៉ាណែតនឹងជាកូនបងប៉ុន្តែខ្ញុំទៅមើលថ្ងៃខែហ៊ុនកំសត់នោះហ៊ុនកំសត់នោះស្លាប់គឺនៅបាទហ៊ុនកំសត់ស្លាប់នៅថ្ងៃទីបាទថ្ងៃទី10ខែកុម្ភៈបាទនៅថ្ងៃទី10ខែវិច្ឆិកា1976បាទថ្ងៃដែលបាទថ្ងៃដែលហ៊ុនកំសត់នោះបាទបាទស្លាប់ណាបាទ ហើយអាហ៊ុនម៉ាណែតនេះគេកើតបាទហ៊ុនម៉ាណែតកើត នៅ បាទនេះគេផ្ញើឯកសារមកខ្ញុំនេះ បាទហ៊ុនម៉ាណែតនេះវាកើត នៅក្នុងថ្ងៃទី20ខែតុលាឆ្នាំ1977បាទហ៊ុនម៉ាណែតកើតណា20ខែតុលាឆ្នាំ1977អញ្ចឹងមានន័យថាហ៊ុនកំសត់វាបងបងហ៊ុនម៉ាណែតបាទវារសេមរសាមរញ៉េរញ៉ៃ បាទវាមិនដឹងទិសតំបន់ហើយគ្មានឯកសារកំណើតណាបញ្ជាក់យោងតាមសម្ដីហ៊ុនស៊ីណាតនោះថាហ៊ុនម៉ាណែតនោះកើតនៅចកាដងនៅសំរោងនៅអីណាហើយក្នុងសម័យនោះគឺជាសម័យខ្មែរក្រហមកាន់កាប់បាទអញ្ចឹងហើយហេតុអីបានជាមានព្រឹត្តិការណ៍នឹងកើតឡើង បាទវារញ៉េរញ៉ៃរញ៉េរញ៉ៃអញ្ចឹងហើយវាមានដិតដាមនៅផោះតាងអីផ្សេងផ្សេងណា អញ្ចឹងទៅក៏យើងទៀមទីឲ្យមានការពិនិត្យ DNA មានការលើកឡើងថាកូនលេដកធមានអីអញ្ចឹងទៅហើយប្រវត្តិនៃការតនៃការកករណសេនឹងលេដកធនៅខាងខេត្តហាទៀងអីជាដើមហ្នឹងណាបាទវាវាវាអញ្ចឹងបាទអានឹងប្រវត្តិសាវតាអញ្ចឹងហើយយើងវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ដល់បញ្ហាប្រទេសជាតិរបស់យើងបានជាយើងធ្វើការបកស្រាយហើយនៅតែទៀមទីឲ្យមានការបកស្រាយអញ្ចឹងមិនមិនបញ្ឈប់ទេបាទហើយ អត់មានប្រជុំទេរឿងហ្នឹងត្រូវតែឲ្យវាធ្វើ DNA ច្បាស់លាស់ណាឲ្យវាធ្វើ DNA ច្បាស់លាស់ទោះបីយើងមិនបានផ្សាយឲ្យបានរៀងរាល់ថ្ងៃប៉ុន្តែនៅតែទៀមទាដាច់ខាតអញ្ចឹងបាទហ្នឹងរឿងហ៊ុនម៉ាណែតអញ្ចឹងឆ្លើយតបទៅស៊ីតាឈួនអញ្ចឹងទៅបាទបាទឥឡូវហ្នឹងបាទយើងវិលមកប្រធានបទយើងវិញហើយមានមានខមមិនអីផ្សេងទៀតក្រៅពី ស៊ីតាជួននឹងមានមានខមមិនឃើញបងប្អូនយើងគាត់ជើមើលដែរឃើញបងប្អូនសុផាត បាទគាត់មើលដែរហើមឃើញមាសពេជ្រកម្ពុជាហ្នឹងគាត់ថាបើធ្វើមាសទឹក10កុំខ្លាចកុំខ្លាចភ្លើងគេដុតបាទតាមត្រូវបាទហ្នឹងគឺជាការចូលរួមឆ្លើយជាមួយនឹងសេដ្ឋកិច្ចជួនបាទអឺកុងហាន់គាត់ថាក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីត្រូវតែបញ្ជាក់ភាពត្រឹមត្រូវស្អាតស្អំបញ្ជាក់ប្រវត្តិរូបឲ្យច្បាស់លាស់ ត្រឹមត្រូវបាទបាទឃើញបងប្អូនយើងដែលគាត់ចូលរួមមើលហ្នឹងក៏គាត់ឆ្លើយតាមរយៈ comment របស់គាត់បញ្ចេញទស្សនៈរបស់គាត់ដែរគឺគាត់គ្រប់គ្រងទៅនឹងការលើកឡើងរបស់ក្រមទូទុំអ្នកការពាក់ព័ន្ធទៅនឹងឲ្យពិនិត្យ DNA នេះបាទវាគ្មានអ្វីបច្ចៈច្បាស់ជាង DNA ទេដូចខ្ញុំបាននិយាយម្ដងហើយពីរដងហើយថាអឺបើយើងទៅធ្វើតេស្តមកអាមេរិកឪពុកម្ដាយធានាកូនកូនធានាឪពុកម្ដាយហ្នឹងគឺគេពិនិត្យ DNA ហ្នឹងហើយបាទគឺច្បាស់ណាស់បាទបាទ គឺมันអាចប្រកែកបានទេហើយ បាទយើងតំណែងនាយករដ្ឋមន្ត្រី កំតំណែងកម្ពុជាមេដឹកនាំកម្ពុជារបស់ខ្មែរទាំងមូលបាទអឺពាក្យអ្វីដែលគេសង្ស័យមកលើយើងគឺយើង ត្រូវមានសេចក្តីក្លាហានត្រូវមានការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំដើម្បីបញ្ជាក់ហើយនឹងបញ្ចប់អាភិបមន្ទិលសៅម៉ងហ្នឹងបាទបាទពីព្រោះធម្មតា គឺមនុស្សគេគ្រប់គ្នា គឺគេមានការប្រួយបារម្ភអាមេរិកវិញអូបើសិនជាណាអាមេរិកវិញខ្លាំងជាងនេះទៀតបងបងរតនាបាទគឺផ្សាយគ្រប់ប៉ុស្តិ៍ម្ដងបាទបាទនឹងផ្សាយគ្រប់ CNN BBC បើសិនជាបេក្ខជនប្រធាននាយកបដីក្រោយនឹងមាន ការសង្ស័យថាអឺមិនមែនសញ្ជាតិអាមេរិកកាំងសញ្ជាតិអីហ្នឹងគឺច្បាស់ហើយបាទគឺគេនឹងយកធ្វើប្រធានបទផ្សាយគ្រប់ទូទួលធំធំទាំងអស់ពីព្រោះមិនមែនបុគ្គលធម្មតាទេបាទ បើយើងជាបេក្ខជននាយករដ្ឋមន្ត្រីទៅហើយនោះបាទយើងទៅខ្វល់អីមើលកូនយួនកើតស្រុកខ្មែរមកកងយើងតែទៅចាប់អារម្មណ៍ទីមទីឲ្យពួកនឹងបច្ចៈធ្វើ DNA អាណាបាទបាទហើយពីមុនមកក៏យើងអត់ដែរលើកនិយាយពីរឿង DNA ហ៊ុនម៉ាណែតដែរបាទប៉ុន្តែដោយសារតែហ៊ុនផ្សាយនឹងបញ្ជូនបង្ខំទាំងបង្ខំទៀតនោះបាទតាមផ្ទៃក្នុងគណៈបពាជាជនមកបង្ខំទៀតនោះឲ្យគេសញ្ញេលើកមេដៃបោះឆ្នោតលក្ខណៈលើកដៃចេះបាទ អាហ្នឹងមិនមែនបោះឆ្នោតសេរីទេបោះឆ្នោតលក្ខណៈគម្រាមកំហែងឲ្យគ្រប់គ្រងបេក្ខភាពហ៊ុនម៉ាណែតទៅទៀតបាទអញ្ចឹងរឿងហ្នឹងហើយដែលធ្វើឲ្យការសង្ស័យនោះវាកាន់តែធំឡើងធំឡើងបាទសង្ស័យហ្នឹងក៏មកម្ដាយមីងក្រៅខោរបស់វាមកបញ្ជាក់អីបញ្ជាក់ទាំងខុសទាំងទៅតឹងទឹះទៅទៀតបាទឥឡូវហ្នឹងគាត់អឺម្ដាយមីងក្រៅខោហ្នឹងគាត់បញ្ជាក់ហ្នឹងបញ្ជាក់អត់មានអឺនេះអត់មានគេហៅ ថាអត់មាន logic ទេបងបាទ បាទអត់មានអំណះអំណាងអត់មានបច្ចេកទេសអីអីចេះតែមកនឹកឃើញនិយាយនិយាយទៅវាខុសខុសអានេះកំណត់ហេតុអាសភៅដែលធ្លាប់សរសេរអាធ្លាប់ហ៊ុនសែននេះធ្លាប់និយាយនោះខុសសាច់រឿងបាទប្រហែលជាហ៊ុនសែនស្ដីឲ្យតាមមើលបាទបែរត្រូវគាត់ហ៊ុនសែនហើយឬមួយក៏ហ៊ុនម៉ាណែតនឹងវាទៅគម្រាមវាទៅនេះផងបាទបានឈប់មិនហ៊ានចេញមកណា បាទបាទព្រោះទៅទៅនិយាយអញ្ចឹងដូចទៅសំអុយវាអញ្ចឹងទៅឲ្យគេចាប់អារម្មណ៍ថាអូអញកូនយួនមែនបាទណាអានៅនៅនិយាយនឹងចេញមកគឺបញ្ជាក់ច្បាស់ថាអូមិនមុនដំបងគេនៅធម្មតានេះស្រាប់តែនិយាយនឹងចេញមកកុហកគេទៀតអានឹងយួនចំកូនយួនចំតួហើយមិនបាច់ទៅស្អីទេអានឹងកូនយួនចំតួហើយបាទអត់មានមិនបាច់ទៅចង់បាច់តែឯងមិនទៅធ្វើ DNA ក៏បានអាឯងកូនយួនអត់ហើយអាហ្នឹងបាទបង បងបងវូចលឹមគាត់ថាគ្រាន់តែរឿងសញ្ជាតិ2ហ្នឹងគឺកបីសែនតែង ច្បាប់ឲ្យឲ្យរំលាយសញ្ជាតិមួយចេញដើម្បីកិច្ចភាពនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភាប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអីឃើញទេបាទហើយអាហ្នឹងហើយដែលជាអ្វីដែលឡងទៅហ៊ុនសែនវិញហ្នឹងបាទអាហ្នឹងបើយើងទៅធ្វើច្បាប់រើសអើងអ្នកមានសញ្ជាតិ2ណា បាទហើយដែលយើងឃើញប្រវត្តិសាស្ត្រខ្មែរយើងអ្នកដែលកាត់ទឹកដីបំផ្លាញជីវិតខ្មែររាប់លានអ្នកសិទ្ធិម្នាក់សញ្ជាតិមួយទេខ្ញុំមិនមែននិយាយអឺរើសអើងសញ្ជាតិមួយសញ្ជាតិពីរទេក៏ប៉ុន្តែប្រវត្តិសាស្ត្រហើយអ្វីដែលយើងលើកយកមកនិយាយនេះគឺដោយសារតែហ៊ុនសែននឹងរើសអើងរឿងអ្នកមានសញ្ជាតិមួយអ្នកមានសញ្ជាតិពីរដូច្នេះយើងថាគេថាហ៊ុនសែនគាត់ថាលេងកំខឹងខឹងកំលេងបាទ អញ្ចឹងរឿងហ៊ុនម៉ាណែតហ្នឹងទៅពិនិត្យ DNA បញ្ជូបញ្ជាក់ជូនគេទាំងអស់គ្នាទៅអាហ្នឹងវាបញ្ចប់រឿងហើយអត់មានអ្នកណាហ៊ាននិយាយទៀតទេពីព្រោះបើសិនជាទៅពិនិត្យ DNA ទៅគឺ អ្នកដែលធ្វើឲ្យអាម៉ាស់មុខហ្នឹងគឺអ្នកដែលនិយាយដូចជាខ្ញុំហ្នឹងខ្ញុំបើសិនជាហ៊ុនម៉ាណែតទៅពិនិត្យ DNA បងខ្ញុំអៀនមាត់ខ្លួនឯងអ្វីដែលយើងសង្ស័យយើងចោទប្រកាន់ពីមុនមកពួកអាហ្នឹងគឺយើងទទួលស្គាល់ការពិតអាហ្នឹងគឺអាហ្នឹងគឺហ៊ុនម៉ាណែតឈ្នះពួកយើងហើយបើសិនជាហ៊ានទៅពិនិត្យ DNA ហើយលទ្ធផលបញ្ជាក់មកថាហ៊ុនម៉ាណែតជាកូនរបស់ហ៊ុនសែនហើយពិនិត្យ DNA នៅប្រទេសអាមេរិកហ្នឹងមិនមែនពិនិត្យនៅយួនទៅពិនិត្យនៅចិនទេបាទយើងអត់អត់អត់លេងអញ្ចឹងទេបាទអញ្ចឹង ពីណានេះក៏បានដែរនៅស៊ុយអែតក៏បានដែរពីព្រោះបងអូនប៉ាងសុខឿនគាត់ចេញសវត្តកប៉ាល់ហោះហើយបាទបាទបាទបាទហ្នឹងហើយបងអញ្ចឹងមានថាដើម្បីឈ្នះពួកប្រឆាំងដើម្បីឈ្នះក្រុមប្រឆាំងខ្លាចអីនឹងពិនិត្យ DNA គ្រាន់តែរឿងកប៉ិចកប៉ុកប៉ុណ្ណឹងរឿងអីមិនហ៊ានធ្វើមិនអញ្ចឹងឯងបងរតនាក្រុមទូទូអ្នកសការខ្មែរធ្វើឡើងបែកឆ្នាំងបាយហ៊ុនសែនគ្រាន់រឿងហ្នឹងគ្រាន់នេះណាស៊ីតាជួនបាទបាទណានេះណាបាទរឿងហ្នឹងក៏ក្រើកណាក៏ក្រើក ក៏ក្រើកមិនមែនធម្មតាបក្រើកដល់ជំរំទេវតានិងជំរំទេវតាបាទមិនចាំតែប៉ុណ្្នឹងទេណាគឺតែជួនបើសិនជាគាត់នៅមើលអឺអឺមានចាំហ៎ហ៊ុនសែនណាបញ្ជូនមនុស្សដែលចំណិតរបស់គាត់ឲ្យមកតាក់ទងមនុស្សដែលចំណិតរបស់លោកប្រធានសំរងស៊ីណាណាដើម្បីឲ្យលោកប្រធានសំរងស៊ីហ្នឹងនិយាយល្អពីកូនគាត់ ពីហ៊ុនម៉ាណែតនិយាយចាំទៅហ៊ុនម៉ាណែតហេតុអីបានជាហ៊ុនសែនមកតាក់ទងលោកប្រធានសំរងស៊ីទៅវិញ ឥឡូវខ្ញុំសួរស៊ីដល់ជួនហេតុអីបានជាហ៊ុនសែនចង់ឲ្យលោកធានសំរងស៊ីនឹងនិយាយអំពីហ៊ុនម៉ាណែតបញ្ជាក់ថាម៉េចទេបញ្ជាក់ថាហ៊ុនសែនដឹងថាប្រជាពលរដ្ឋខ្មែរគេស្ដាប់គេជឿតែលោកប្រធានសំរងស៊ីទេបាទបាទហ៊ុនសែនខំនិយាយនិពន្ធសភៅទៅសេរឿងនិពន្ធចម្រៀងនិពន្ធអីរាប់លេចអូលាយដូចអំបិលត្រូវទឹកចឹងគ្មានអ្នកណាស្ដាប់គ្មានអ្នកណាជឿសម្ដីហ៊ុនសែនទេហ៊ុនសែនដឹងច្បាស់ណាស់ មានតែសម្ដីប្រសាសន៍លោកប្រធានសំរងស៊ីទេធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ងប់ចិត្តឲ្យប្រជាពលរដ្ឋខ្មែរជឿបាទដូច្នេះហើយបានជាហ៊ុនសែននឹងខំប្រឹងតាក់តងមនុស្សគាត់នឹងឲ្យមកតាក់តងនឹងមនុស្សចំណិតរបស់លោកប្រធាននឹងឲ្យលោកប្រធាននឹងនិយាយល្អពីហ៊ុនម៉ាណែតណាបាទឲ្យឲ្យឲ្យច្បាស់រឿងហ្នឹងហើយយើងមើលទៅរឿងវាក់សាំងអញ្ចឹងបងរតនាគេមានចាំទេរឿងវាក់សាំងណាគាត់តែបង្ខំថាបើមិនមកចាក់វាក់សាំងចិនទេគាត់នឹងដេញ ចេញពីកន្លែងធ្វើការអីណាបខំគេណាគ្រប់បែបយ៉ាង បាទនៅតែមនុស្សអត់ចាក់ឯងដល់ទៅពេលលោកប្រធានសំរងស៊ីគាត់ថាយើងអត់មានជំរើសអីក្រៅតែពីទទួលយកវ៉ាក់សាំងចិនសិនទៅ ពីទោះបីជាវាមានប្រសិទ្ធភាពទៀតក៏ដោយក៏វាក្រាន់បើជាងអត់ដែរបាទទើប ទើបរឿងវ៉ាក់សាំងស្ងប់ទៅវិញរហូតទៅដល់មនុស្សតម្បងជួចាក់ហ៊ុនសែនរហូតដល់វ៉ាក់សាំងចាក់ឲ្យអត់ទាំងហ៊ីអត់អត់ទាំងមានឆ្លៀតឱកាសនឹងហ៊ុនសែនលក់វ៉ាក់សាំងយកលុយទៀតនៅពេលដែលមនុស្សផ្អើលចាប់ដើមចាក់វ៉ាក់សាំងបាទអញ្ចឹងមិនថា ឥទ្ធិពលហើយនឹងប្រសាសន៍របស់លោកប្រធានសំរងស៊ីនោះណាគឺហ៊ុនសែនទទួលស្គាល់ថាមានមនុស្សជឿមនុស្សស្ដាប់គាត់ច្រើនសម្ដីហ៊ុនសែននឹងគឺជាសម្ដីដែលมันអាចយកជាការបានសូម្បីតែមនុស្សនៅក្នុងគណៈបកប្រជាជនក៏គេមិនជឿហ៊ុនសែនដែរបាទហ្នឹងគេនិយាយឲ្យខ្លីឲ្យចប់សតឆាប់ឆប់ហើយលោកពូលោកពូដឹងខៅជំរាបសួរអ្នកមីងផងខ្ញុំភ្លេចអានខមមិនបាទបាទជំរាបសួរបាទជំរាបសួរលោកពូអ្នកមីងបាទលោកពូដឹងខៅ បងឯងបើទៅ Washington State តែគេនៅផ្ទះគាត់បងបាទបាទហើយរឿងហ្នឹងមិនមែនតែតែហ៊ុនសែនឲ្យមនុស្សចំណិតមកជួបទេហើយថែមទាំង call មកជួបទៀតបាទប៉ុន្តែប្រលោកប្រធានស្ដីទីសំរស៊ីលោកបដិសេធហើយលោកថាមិននិយាយទេរឿងបកគលមិនលោកបណ្ដាលប៉ះពាល់ទេរឿងបកគលណានៃរឿងអ្នកណាមានស្រីញីអ្នកណា ឈាមយួនអ្នកណាឈាមអីលោកមិនដែលលោកលន់រឿងបកុលរបស់គេទេហ្នឹងលោកបញ្ជាក់ច្បាស់ហើយបាទសម្បាច់ឲ្យមនុស្សមកតាក់តងហើយខលមកជួបគឺលោកបដិសេធបាទហើយអញ្ចឹងនៅពេលដែលទូលទូមនសការខ្មែរវាយចំជំរុកជំរុកជំរុកទេវតាជំរុំទេវតាក៏ដូចជាតកូលហ៊ុនបាទវាធ្វើឲ្យមានបាទវាមាននេះណាបាទអឺវា បាទកម្ដៅហើយក៏មានការខលមកតាក់ទងខាងមនសិការខ្មែរសុំចរចាដែរដើម្បីបិទបញ្ចប់រឿងតកូលហ៊ុនរឿងហ៊ុនម៉ាណែតនេះប៉ុន្តែដរាបណាហ៊ុនម៉ាណែតមិនធ្វើ DNA គឺបាទទូទួលមនសិការខ្មែរនៅតែបន្តផ្សាយអញ្ចឹងនៅតែលើកយកមកផ្សាយជារៀងរាល់ថ្ងៃអញ្ចឹងបាទដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹងហើយមិនមែនថានេះទូទួលសម្លេងមកមកបិទមាត់ទូទួលមនសិការខ្មែរបានទេណាកុំច្រឡំណា តិចថាអូយកលុយយកកាក់យកមកគម្រាមកំហែងអីឲ្យយើងប្រឈប់អីអត់មានបានទេអ្នកឯងធ្វើបាបភេកយើងមកប៉ុណ្ណឹងគឺវាវាវាមិនមិនជាការឈឺចាប់ទេហើយយើងបង្កើតយើងធ្វើបន្តទៀតបាទរឿងរឿងហ្នឹងណាបាទរឿងតកូលហ៊ុនរឿងហ៊ុនម៉ាណែតហ្នឹងបាទបាទបាទអរគុណបងអឺលោកលោកសេងហ៊ីម អឺឮថាយាយហ៊ុនម៉ាណែតនឹងមានឈ្មោះជីយាយហ៊ុនសេណាតនឹងឈ្មោះជាម៉ៃយ៉ែមអឺឈ្មោះម៉ៃយ៉ែមអានឹងខ្ញុំអត់ដឹងទេប៉ុន្តែឈ្មោះគាត់ហៅក្រៅមួយទៀតឈ្មោះគេបងឡាំដួយឯឡាំដួយយាយឡាំដួយបាទយាយឡាំដួយម៉ៃយ៉ែមនឹងយាយនឹងគាត់ដឹកដៃដឹកដឹកដៃដឹកញីបស៊ីឈ្មោលយាយនឹងមិនមែននេះទេមិនតែមើងរោស៊ី នេះទេកាត់ក្តីតឡាការរឿងអីអីអូសាសនាស្អីស្អីអូលើយាយនឹង100ចម្ពោះបាទដូចម៉ៅតនិនហ្នឹងយាយហ្នឹងគេគេតែងតាំងគេចាត់ចែងម៉ៅតនិននោះមួយធ្វើរឿងតឡាការប៉ៅប៉ៅនេះប៉ៅចិនប៉ៅចិនម៉ៅតនិនហើយយាយនេះគេហៅយាយស្អីទេយាយប៉ៅមិនប៉ៅចិនទេប៉ៅតនិនទេប៉ៅប៉ៅតនិនបាទយាយនេះគេហៅយាយស្អីទេ ខ្ញុំនិយាយឡាំដួយនិយាយឡាំដួយហើយចារកម្មយួនហ្នឹងឯងបាទអញ្ចឹងទេវាតកូលហ៊ុនហ្នឹងវាបាទវាសិតតែវានឹងពីពេញទាំងអស់ហ្នឹងវាដោះស្រាយហើយចឹងមិនមានដុល្លារការមិនមានអីទេមិនខេត្តកពតណែបិទដុល្លារការចោលទៅខេត្តកពតណាមករតនាអឺ Britney Baker ចេះមកមកគម្រាមគ្នាឯងគាត់ថាឲ្យយើងនិយាយឲ្យស្រួលបួលប្រយ័ត្នអូត្រូវការបង្កើត page ថ្មីថែមមួយទៀតដែរ អីណាណៃខ្ញុំឃើញយាយនឹងទៅទៅគម្រាមសខេងទៀតណាយាយឡំដួយហ្នឹងបាទគ្រាន់តែសខេងគាត់គាត់ដកសាក់អាមួយនោះសាក់5មួយដែលវាវាដោះលែងគ្រឿងញៀនណាបាទយាយយាយនឹងទៅគម្រាមសខេងទៀតបាទសខេងទៀតយាយនឹងមិនធម្មតាណាបាទតែមើលចូលទៅមើលណា យាយឡាំដួយហ្នឹងឥឡូវមានពីអូស្ត្រាលីបើគាត់ចង់មានប្រសាសន៍អីបន្តិចទួចជាមួយខ្ញុំទទួលបន្តិចមើលសម្ដេចបងនលេជើញជើញបាទបាទអរគុណបងអេខ្ញុំឃើញ account ឈ្មោះឲ្យគ្រប់ត្រសម្ដេចតេជោហ្នឹងគេថាកម្មសខាមានសេរីភាពហើយអឺឲ្យតែមានសេរីភាពហើយល្អហើយមានន័យថាសង្គ្រោះជាតិក៏មានសេរីភាពដែរបើមិនជាកម្មសខាមានសេរីភាពណាពួកយើងអាចបានតាមដានសវនាការដែរហើយវាមិនអាយណាចោតប្រកាន់លោកកឹមលើកលែងការចោតប្រកាន់លោកកឹមសខាហើយមក រំលាយសង្គ្រោះជាតិមិនវាអត់ត្រូវទេពីព្រោះអឺតឡាការហ៊ុនសែនហ្នឹងគឺគេយកលេសរឿងលកំសខានឹងឯងដើម្បីរំលាយសង្គ្រោះជាតិហើយនឹងដាក់ដីកា ban អឺ ហាមឃាត់មិនឲ្យអ្នកនយោបាយជាន់ខ្ពស់របស់គណៈបកសង្គ្រោះជាតិធ្វើនយោបាយហើយនឹងតាមចាប់ពួកគាត់បង្ខំធ្វើឲ្យពួកគាត់ភៀសខ្លួនដើម្បីសុវត្ថិភាពមកក្រៅប្រទេសនោះ បាទអាហ្នឹងបើសិនជាលោកកឹមសុខាត្រូវគេលើកលែងគឺមានន័យថាសង្គ្រោះជាតិហ្នឹងគឺអត់មានទោសកំហុសទេគឺត្រូវហ៊ុនសែនត្រូវតែសងហើយប្រាក់ខែរបស់សង្គ្រោះជាតិប្រហែលឆ្នាំដែលដែលខកខាន គឺត្រូវសងគេទាំងអស់អឺ ប្រាក់ខែមន្ត្រីឃុំសង្កាត់ទាំង5000នាក់ហ្នឹងគឺត្រូវបើកឲ្យគេទាំងអស់បាទប្រមាណពេលប្រហែលឆ្នាំដែលពួកគាត់ខកខានអត់បានធ្វើអីហ្នឹងអាហ្នឹងបើសិនជាហ៊ានសម្រេចឲ្យ លកម្មសខាអត់មានទោសបាទអាហ្នឹងវាត្រូវតែសងគេពីព្រោះយើងចោទប្រកាន់គេអស់ប្រហែលឆ្នាំហើយបាត់បង់ការងារគេអានេះត្រូវសងគេសម្ដេចបងអូនតាលេយើងមិនបាច់ចង់បានសងអីទេឲ្យតែធ្វើម៉េចឲ្យតែអាហ្នឹងអាហ្នឹងនៅលើបាទបាទអាហ្នឹង អានឹងវាអាចនៅលើក្នុងលក្ខខណ្ឌដែលយើង ខាងគាត់ពួកគាត់នឹងចរចាគ្នាទេក៏ប៉ុន្តែខ្ញុំនិយាយថា បាទយើងនិយាយថាឲ្យតាមត្រូវទៅតាមនីតិវិធីដែលបានធ្វើធ្វើបាបពួកគាត់កន្លងមកណាណា ត្រឹមតែបើកប្រាក់ខែឲ្យពួកគាត់ឡើងវិញហ្នឹងវាវាវាគ្រាន់តែជារឿងតូចមួយជាការប៉ះពើលួង ចិត្តគាត់ទេបង បាទអានេះយើងនិយាយឲ្យវាបាទហ្នឹងបើសិនជាប្រទេសយើងគោរពច្បាប់សច្ចធម៌សិលធម៌តឡាការណាបាទគឺត្រូវសងពួកគាត់ហើយបងឯងអាហ្នឹងយើងអត់គិតពីហានិភ័យដែលអ្នកខ្លះហ្នឹងត្រូវរត់ចេញភៀសខ្លួនទៅដល់ប្រទេសថៃហូបបាយអឺ នៅសងំនៅគៀនជាងណាខ្លាចគេតាមចាប់តាមអីបាទអាហ្នឹងជំងឺចិត្តផ្លូវចិត្តគឺត្រូវសងទៀតណាហ្នឹងយើងយើងគាត់និយាយថានេះទេបាទបាទហ្នឹងហើយបងហើយបងអូនដាឡេមានជំនឿជាក់ថាតឡាការអាយ៉ងយួនហ៊ុនសែននឹងអាចដោះលែងលោកកឹមសុខាដែរទេក្នុងខ្ញុំខ្ញុំជឿថា គេអាចដោះលែងប៉ុន្តែគេគេគេមិនលើកលែងចាកោត ការចោតប្រកាន់ទេគេប្រហែលជាកាត់ទោសប្រហែលជាកាត់ទោសហើយទើបស្នើឲ្យមានការលើកលែងទោសតាមក្រោយ បាទអានឹងបើសិនជាដំណើរក្តីនឹងគឺគេត្រូវដើម្បីឲ្យលកម្មសខាមានសេរីភាពគេមានតែដោះផ្លូវហ្នឹងគេមិនអាចលើកលែងចោតប្រកាន់លោកប្រធានកម្មសខាបានទេបើសិនជាហ៊ានតែលើកលែងការចោតប្រកាន់ទៅលើលោកប្រធានកម្មសខាមានន័យថាសង្គ្រោះជាតិហើយនិងមន្ត្រីគណៈបកសង្គ្រោះជាតិទាំងអស់គឺអត់មានទោសទាំងអស់គ្នាបាទគឺអត់មានទោសទេបាទ ខ្ញុំខ្ញុំគិតថាមានតែហ៊ុនសែននឹងអឺកាត់ទោសគាត់ កាត់ទោសគាត់ហើយធ្វើលិខិតស្នើសុំឲ្យមានការលើកលែងទោសអានឹងអានឹងមានតែហ៊ុនសែនមានតែចេញផ្លូវនឹងទេបាទហ្នឹងហើយបាទអានឹងវាមានកតាច្រើនណាសម្រាប់ជាសេណារីយ៉ូនៅក្នុងការកាត់ក្តីរបស់លោកកឹមសុខានឹង ដូចជាមិត្តសេងសេរីបានលើកឡើងច្រើនណាស់មានប្រមាណសេណារីយ៉ូនោះ3សេណារីយ៉ូនោះហើយសេណារីយ៉ូណាមួយក៏នៅក្រោមហ៊ុនសែនដែរបាទអត់រួចទេអត់រួចទេទាំង3សេណារីយ៉ូទៅទៅលោកកឹមស្ការទៅតាមច្រកណាក៏ក៏នៅក្រោមកណ្ដាប់ដៃហ៊ុនសែនអញ្ចឹងយើងអត់មានចាំបាច់អីត្រូវចាំរងចាំអីនឹងទេទោះបីជាគេមិនដោះលែងមិនធ្វើអីយ៉ាងណាយ៉ាងណីក៏ដោយអឺយើងនៅតែបន្តធ្វើសកម្មភាពរបស់យើងដដែល បាទយើងបន្តធ្វើសកម្មភាពរបស់យើងបាទអាហ្នឹងយើងយើងយើងបើសិនជាគេអូបន្លាយពេលវេលារឿងក្តីក្តាមនឹងតឡាការនឹងយកទៅជាបាទលបែងពជាពេលបន្តទៅទៀតអាហ្នឹងយើងត្រូវតែបន្តធ្វើសកម្មភាពហើយគ្មានការចរចាណាមួយរវាងលោកកឹមសុខាក៏ដោយលោកសំរងស៊ីក៏ដោយជាមួយហ៊ុនសែននេះវាត្រូវតែហ៊ុនសែនចរចាជាមួយនឹងអន្តរជាតិរឿងនេះ បាទយើងអត់មានឲ្យលោកកឹមសុខាទៅចរចារឿងដំណោះស្រាយបញ្ហាសង្គមជាតិនឹងតែជាមួយនឹងហ៊ុនសែននេះអត់ទេតលតែអន្តរជាតិទៅចរចាទៅមានប្រសិទ្ធភាពទៅយើងអាចយកជាការបានអញ្ចឹងលោកប្រធានសំរងស៊ីលោកច្បាស់ហើយថាលោកមិនទៅចរចាជាមួយនឹងហ៊ុនសែនទេបាទរឿងនេះគឺទាំង5ចំណុចនេះត្រូវតែឲ្យហ៊ុនសែនចរចាជាមួយនឹងអន្តរជាតិបាទចរចាជាមួយអន្តរជាតិជាមួយអឺរ៉ុបជាមួយអាមេរិកអីអីបាទអាហ្នឹងរឿងហ្នឹងបាទ យើងចរចាជាមួយណាបាទក៏ដោយបងរតនាបងជួយ អានខមមិនបងវ៉ាន់ពីរុំមួយមកខ្ញុំថាអត់ពាក់វ៉ែនតាហើយកាលណាមានមានបងប្អូនខ្លះខ្ញុំខ្ញុំមិនដឹងគាត់ទៅសេខុសហើយមិនខ្ញុំមានអានណាបងអឺនេះជាសំណេរបងពីរុំណា បាទមិនមែនខ្ញុំទេបាទតុលាការមិនអាច ដោះលែងកម្មសខាបានទេ តែអាចលែងដោះស្រីមុំហ៎បែរទៅសេបញ្ជាហើយបងគាត់ គាត់សេសេបច្រាស់ហើយបងឯងទៅសេខុសហើយបាទបងឯងមិននេះដាក់ពាក្យហ្នឹងគឺត្រឡប់មុខត្រឡប់ក្រោយបងឯងទៅសេអញ្ចឹងទៅជាគ្រូថ្នាក់ពួកខ្ញុំហ្នឹងគេ report page ទៀតឡើយមិនមិនអីទេអាហ្នឹងគាត់សរសេររបស់គាត់ទេគេលេងតាគេតែទៅ report អីដល់ page គាត់ទៅ comment បាទបាទហ្នឹងហើយអូខ្ញុំស្មានមិនអីណាឃើញឃើញ Britney Baker គាត់ថាយើងប្រយ័ត្នទៅនាំទៅបង្កើត page មួយទៀត ហ្នឹងរឿងហ្នឹងបងប្អូនទាំងអស់គ្នារងចាំតាមដានទាំងអស់គ្នាហើយខ្ញុំទោះបីខ្ញុំវិនិច្ឆ័យយ៉ាងណាយ៉ាងណីក៏ដោយគឺជួនកាលវាខុសនៅឆន្ទៈរបស់បងប្អូនខុសនៅចិត្តបងប្អូនខ្ញុំថាគេនឹងដោះលែងហើយគេនឹងបកគលគណៈបក្សសង្គមជាតិវិញឲ្យលោកប្រធានកម្មសខាប៉ុន្តែបងប្អូនមានជំនឿជាក់មានចំហផ្សេងនេះជាទស្សនៈរបស់បងប្អូនណាអានេះជាការវិភាគជាការ កំណត់រៀងរៀងខ្លួនទេបងប្អូនហើយมันអាចថាអ្នកណាមួយត្រូវអ្នកណាមួយខុសអីទេហើយយើងចាំមើលជាក់ស្ដែងទៅហើយខ្ញុំមិនមែនជាអ្នកវិភាគអីស៊ីជម្រៅរឿងនយោបាយទេបាទគ្រាន់តែប្របាច់ប្រប៉ោយប្របាច់ប្រប៉ោយនឹងខ្ញុំបើវិភាគរឿងអាហ៊ុនម៉ាណែតខ្ញុំប្រកែជាងខ្ញុំខ្ញុំបើប្រស្រាវជ្រាវរឿងតកូលហ៊ុនតកូលហ៊ុននៅលើបាតដៃខ្ញុំច្រើនជាងឲ្យខ្ញុំស្រាវជ្រាវបាទអ្នកណាអ្នកណីអីអ្នកណាណាអានោះគឺខ្ញុំច្បាស់ជាងបាទខ្ញុំច្បាស់ជាងបាទ តកូលហ៊ុនវាយ៉ាងម៉េចវាអីអីយ៉ាងម៉េចអាណាមានស្រីញីអាណាមានស្រីអានឹងដូចបងឯងលើកឡើងអញ្ចឹងបងអឺរឿងតកូលហ៊ុន ហើយនឹងពាក់ព័ន្ធទៅនឹងហ៊ុនម៉ាណែតក៏ដូចជា សំណូមពររបស់ស៊ីវតៅឈួនណាយើងយកលើកជាឧទាហរណ៍ឧទាហរណ៍ដូចជាម្នាក់នេះបាទយំលើលើដាក់មកឧទាហរណ៍ដូចជាម្នាក់នេះយើងអត់ដែល អត់ដែលអត់ដែលចាប់អារម្មណ៍លើកយកមកនិយាយទេយើងគ្រាន់តែដាក់រូបមកឲ្យយើងមើលទាំងអស់គ្នាយើងអត់ចោតអីទេបាទអញ្ចឹងណាបាទពីព្រោះគាត់មិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីឯណាបងមិនអញ្ចឹងបាទបាទបាទកូនដលេអីចូលចិត្តតែយករឿងពិតយកមកលេងសើចអញ្ចឹងគាត់ថាអឺឥឡូវហ្នឹងខ្ញុំសួរបងឯងតើគួរតែហ៊ុនម៉ាណីឬក៏ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី ខ្ញុំកលានឹងវាអស់ពេលវេលាច្រើនពេកបាទវាអាចដាក់ហ៊ុនម៉ាណីដែរបើសិនជាវាមើលទៅអានោះវាទៅមួយបាទទៅមួយកលាទៅមួយខ្ញុំថាឲ្យមនីឡើងធ្វើជានាយករដ្ឋមន្ត្រីដូចសមជាងបងបងគិតមើលអានេះយើងយោងទៅតាមអាការសង្ស័យណាយោងទៅតាមការសង្ស័យបណ្ណែតជាកូនអតីត នាយករដ្ឋមន្ត្រីជាកូនអតីតមេដឹកនាំមិនចឹងបាទបាទហើយហើយនេះបើមើលមើលនេះនេះកូនអ្នកបច្ចុប្បន្នហ្មងណាបាទវៀងសុនពុកបាទអញ្ចឹងមានអំណាចជាងណាគួរស័កសមជាងណាហ្នឹងអាហ្នឹងស៊ីសងតែមើលទៅបើអានោះមិនកើតទេអានេះអាពុកអាពុកនេះវាដាក់អានេះវិញមើលទៅអានោះរឿងច្រើនអាស្រូវច្រើនណាមួយអាសញ្ញាបត្រនោះក៏វាមិនពិតប្រកប ណាវាជាប់ពាក់ព័ន្ធរឿង DNA ហើយយាយហ៊ុនស៊ីណាតនេះយកវាមកហែកស្រាត់ខោកដាលវាទៀតអញ្ចឹងមានន័យថាម៉េចវាវារឿងវាចបោកចបល់អញែញ៉ៃរឿងអាស្រូវវាសឡាប់ជេវសវតនារឿងស្អីវានេះឲ្យស្នេហាត្រីកោនជាមួយយ៉ងខេមរាវារឿងវាវាវាច្រើនណាវាច្រើនហើយវាគ្មានស្រាដៃសម្រាប់ជាតិអញ្ចឹងទេប្រហែលជា ការសេចក្តីទុកចិត្តណាមួយពីវៀងសុនភុកហើយប្រធានាធិបតីយួនហើយប្រហែលជានឹងអាចដកការទុកចិត្តណាមួយហើយហើយនឹងអាចមើលសួរទៅវៀងគេធ្វើបាទវៀងគេធ្វើនឹងត្រូវប្អូនចដូនមួយអាវៀងសុនភុកហ្នឹងណាអឺបុត្រនីសប្ងៃហ្នឹងណាហើយនឹងនឹងនឹងនឹងចឹងបានថាវាវាគ្នាវាទាំងអស់ហ្នឹងខ្សែគ្នាវាបណ្ដាញគ្នាវាពូជតែគ្នាវាដដែលដដែលហ្នឹងមកពូជយួនពូជយួនសុទ្ធ ពូជួនសិតតាលេអើយមិនបាច់ទៅស្អីទេមិនបាច់អីវែងឆ្ងាយទេវៀងគេធ្វើនឹងអីនឹងអាវៀងសុនភុកនឹងហើយឈ្មោះអីក៏យ៉ាប់ដែរបងបាទបាទរឿងប៉ិតរឿងប៉ិតមិនមែនឈ្មោះលេងឈ្មោះថាម៉េចឈ្មោះថាម៉េចវៀងគេធ្វើបាទអានឹងធ្វើទៅច្បាច់វៀង រឿងពិតមិនមែនចេះនិយាយលេងមិនមែននេះទេណាហើយបើឯងវៀងគេធ្វើឲ្យធ្វើធ្វើចាំបាច់វៀងបើវៀងធ្វើមិនកើតហើយតចាប់ទៅធ្វើ DNA ទាំងអស់ទៅមកប្រកែទៅធ្វើ DNA ទៅហ្នឹងហើយមានអាស្អីមួយនៅអាមេរិកណាណាចង់ឲ្យឯងទៅធ្វើ DNA ដែរអាសវណ្ណណានោះបាទហងសវណ្ណណានោះលេងឲ្យខ្ញុំមិនថាខ្ញុំមិននឹងឡងនៅអាមេរិកអីទៅរើសអើងគេអីនៅឯណានោះ អានេះមួយចេញមកអាលេអាលើគេថាចង់ភ្នាល់ដាក់5000ដុល្លារថែមទៀតនិយាយអីអញថាហើយកូប្រាប់វាទៅទុកលុយ5000ហ្នឹងទុកលុយ5000ហ្នឹងទៅយើងពួកយើងអត់បាច់ត្រូវការលុយអីច្រើនទេបាទឲ្យជាបេក្ខភាពបេក្ខភាពនាយករដ្ឋមន្ត្រីមកយើងទៅបណិតឲ្យ free ហ៎ ឡូតាមហ្នឹងហើយមកតាមិនមុខតាដូចហ៊ុនម៉ាណែតទេណាមិនទេអាស្អីណាមួយនឹងអាស្អីហេងហងសវណ្ណអាស្អីពួកមុខកបយនោះណាបាទអានេះណាបាទទៅឲ្យអាខ្នែតនឹង អាលេដឹកថុកហ្នឹងមកតវ៉ាឲ្យមកច្បាស់លាស់ណាមកច្បាស់លាស់អត់មានទេខ្ញុំថាអត់មកចាំអីនេះអឺចារកម្មយួនហ៊ុនស៊ីណាតនឹងអីចេញមកនេះទៀតឥឡូវនឹងស្ងាត់ជ្រាបស្ងាត់ឈឹងហើយអត់ចេញមករួចទេអត់ចេញមករួចទេ ឲ្យអាញេអាមីអាថងកប៉ិចកប៉ុកចេញមកវាអត់អត់ប្រយោជន៍ទេរឿងហ្នឹងមកដូចសឡកពឹស chứ ដូចសឡកពឹសហើយនិយាយអារឿងហ៊ុនកំសត់រឿងអាហ៊ុនម៉ាណែតរឿងអាហ៊ុនតូអីវាបាទមើលទៅវាវាវាវាដូចវាវាសំដែងវាចង់យកកូនមកបន្លំបន្លំដាក់អាជំនួសអាហ៊ុនកំសត់ចង់យកអាលេដកថងហ្នឹងបាទខ្ញុំស្រាវជ្រាវប្រវត្តិទៅអាអាហ៊ុនកំសត់នោះ បាទអាហ៊ុនហ៊ុនសែននោះកើតនៅថ្ងៃទី10ខែវិច្ឆិកា1976 1976ហើយអាលេដឹកថងនេះអាខ្នែតនេះហៅអាខ្នែតនេះ បាទវាកើតនៅថ្ងៃទី10ខែវាកើតនៅថ្ងៃទី20ខែតុលា1977បាទ1977ណាបាទមើលមើលវាកើតនៅថ្ងៃទី20ខែតុលា1977អាហ្នឹងអាលេដឹកថង ចឹងវាចង់យកអាបឡំអាកូនយួននឹងយកមកដាក់នឹងបាទហើយឃើញទេតើប្រវត្តិទៅរូបយើងស្រាវជ្រាវទៅឯកសារបាទគឺវាវាអញ្ចឹងវាវាអញ្ចឹងវាវាយកកូនយួននឹងយកមកមកបឡំបាទបឡំហើយអានឹងវាជាការពិតវាជាការពិតអត់មានខ្លែងបឡំអីអីទេហើយមានគេឲ្យព័ត៌មានខ្ញុំរឿងស្ដាច់ទៅទៀតនោះមិនមែនត្រឹមតកូលហ៊ុននឹងយកកូនយួនមកទេមានរឿងស្ដាច់នោះយកកូនយួនយកមកចិញ្ចឹមទៅទៀត វាមិនមែនរឿងកូនស្ដេចទៅទៀតបាទវារឿងអញ្ចឹងណារឿងបាទឥឡូវស្រាវជ្រាវបន្តមាននៅក្នុងឯកសារមាននៅក្នុងដៃច្រើនណាបន្ទាប់ពីតកូលហ៊ុននឹងទៅយើងនិយាយរឿងនឹងបន្តទៅទៀតអ្នកណាសម្រាប់ស្ដេចសេនុទៀតណេះអ្នកណាសម្រាប់សម្ដេចសេនុទៀតនៅទីក្រុងប៉េកាំងនោះបាទនៅ ទីក្រុងប៉េកាំងនោះវាមានរឿងបាទរឿងដិតដាមច្រើនណាស់មិនមែនតែមិននេះទេខ្ញុំទទួលបានព័ត៌មានច្រើនណាស់បាទ ពិចារកម្មពី FBI ស្អីស្អីគេផ្ដល់មកឲ្យច្រើនរឿងរឿងមកពាក់ព័ន្ធទៅនឹងស្ដាច់ពាក់ព័ន្ធទៅនឹងពួកអាក្រមគ្រួសារតកូលហ៊ុននេះបាទវានៅលើបាតដៃខ្ញុំទេបាទខ្ញុំនឹងបកស្រាយអស់បាទបកស្រាយអស់ឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងអំពីទង្វើឈ្លានពានរបស់ពួកយួនបាទដែលវាប្រកបបែបវាបញ្ជូនកូនវាបញ្ជូនជនជាតិវាដើម្បីមកគ្រប់គ្រងប្រទេសរបស់យើង មែនត្រឹមតែកូនហ៊ុនសែនអាឡេដឹកថងនឹងទេគឺកូនស្ដេចទៅទៀតណាកូនស្ដេចទៅទៀតយួនទៅទៀតយួនទៅទៀតបាទអាហ្នឹងវាជាជាជាផោះតាំងជាការពិតបងប្អូនជាការពិតប្រវត្តិសាស្ត្រត្រូវតែដឹងត្រូវតែចងចាំរឿងនេះបាទត្រូវតែចាំហើយក៏ត្រូវតែឲ្យកូនខ្មែរយើងទាំងអស់បានដឹងរឿងនេះទាំងអស់គ្នាផងដែរបាទកុំឲ្យធ្វេសប្រហែសហើយត្រូវតែមានការអឺ តស៊ូទាំងអស់គ្នាបាទឬបំរាស់ទាំងអស់គ្នាបាទទៅយើងអាចរំដោះប្រទេសជាតិរបស់យើងបានបាទនេះខ្ញុំមានការចូលរួមប៉ុណ្ណឹងបាទអស្ចារ្យបងអូនតលេមានអ្វីដែលកំពុងខ្ញុំកំពុងតែមើលបង David ខ្មែរមុននឹងច្រឡំដៃបន្តិចទៀតខ្ញុំដោះវិញសុំទោសផងបង David ខ្មែរមិនអីទេបើតែ David ទឹមនោះវាអត់នេះទេអាលីកង់ឡាន ចុះមិនដឹងវាលីកង់ឡានដែរជីអានេះខ្ញុំដឹងអីមិនព័ត៌មានរឿងណានៃនៅណាខ្ញុំដឹងទាំងអស់ហ្នឹងអូអាហ្នឹងពីដំបូងខ្ញុំស្មានតែវាអីមាន business ដែរបងដល់ពេលនិយាយជាមួយវាយូរទៅអាហ្នឹងកម្មករលីកង់ឡានសោះឯងនេះខំតែនេះដឹងអីលីកង់ឡាននៅកាណាដាគេប្រាប់ព័ត៌មានមកខ្ញុំច្បាស់អីទៅមកទៅកុហកអីណាបោកប្រាស់ហ្មង សូមទោសផងបងដេវីតខ្មែរបាទខ្ញុំកំពុងតែរៀបចំបាទដកដកវិញបាទសូមទោសហ្នឹងហើយបងប្អូនហើយខ្ញុំមិនធ្វើអត្ថាធិប្បាយណាច្រើនពាក់ព័ន្ធទៅនឹងលោកកឹមសខាលោកសំរងស៊ីទេហើយខ្ញុំនៅតែតម្កល់អ្នកទាំងពីរហ្នឹងជាមេដឹកនាំគណៈបកសង្គ្រោះជាតិដើម្បីឈានឈ្មោះទៅការផ្លាស់ប្ដូររបបផ្ដាច់ការហ៊ុនសែនបាទខ្ញុំនៅ តែមានជំនឿជាក់លើឋានៈដឹកនាំទាំងពីរបាទហើយអ្នកណាមួយក៏ដោយឲ្យតែបែកគឺសូន្យ គឺសូនពិន្ទុខ្ញុំមិនមែននិយាយតែលើលោកកម្មសខាទេគឺខ្ញុំនិយាយទាំងអស់គ្នាបាទអ្នកណាមួយបែកគឺសូនអញ្ចឹងយើងត្រូវតែមានការរួបរวมអ្វីដែលយើងសន្យាចំពោះមុខប្រជាពលរដ្ឋត្រូវតែយើងធ្វើជាគំរូគេបាទត្រូវតែធ្វើជាគំរូគេបាទដើម្បីឲ្យប្រជាពលរដ្ឋមានក្តីសង្ឃឹមជឿជាក់បាទរឿងប្រទេសជាតិមិនមែនយកមកលេងសើចស្រែកតែស្រែកតែមកសន្យាលើវេទិកាបានទេអត់ទេវាត្រូវតែ គិតតម្កល់ផលប្រយោជន៍ជាតិជាធំកុំចេះតែនិយាយបោកប្រាស់ប្រជាពលរដ្ឋអត់បានទេរឿងនេះណាអ្នកណាមួយក៏ដោយណាអ្នកណាមួយក៏ដោយគឺតែឲ្យតែបែកគ្នាគឺសូន្យគឺសូន្យហើយគ្មានទេហើយប្រជាពលរដ្ឋអស់ជំនឿគឺប្រទេសជាតិចប់ហើយចប់ហើយណាហើយយួនពេញប្រទេសចិនពេញប្រទេសគឺចប់ហើយអញ្ចឹងអានេះខ្ញុំបាទខ្ញុំនៅតែ បាទមានជំនឿជឿជាក់បាទទៅលើគោលនយោបាយទៅលើយុទ្ធសាស្ត្រដឹកនាំរបស់ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិទាំងពីរនៅតែគោរពនៅវីរភាពរបស់ថ្នាក់ដឹកនាំទាំងពីរបាទដើម្បីយើងឈានឆ្ពោះទៅរកការផ្លាស់ប្ដូរជីវិតជំនាញនៅក្នុងប្រទេសកម្ពុជាហើយយើងមិនអស់សង្ឃឹមទេការតស៊ូនេះបាទយើងអត់មានអស់សង្ឃឹមទេបងប្អូន បាទមិនមែនថាយើងមិនបានផល ហើយថ្ងៃនេះយើងអស់សង្ឃឹមនៅថ្ងៃស្អែកអត់ទេបាទការតស៊ូរំដោះប្រទេសមួយមួយវាប្រើពេលយូរណាស់មិនមែនចង់បានឆាប់ថានៅស្អីទេ25ឆ្នាំហើយតាំងពី95មកអត់អស់លុយប្រហែល5 6000ដុល្លារហើយគឺអត់មានបានប្រយោជន៍អីអានោះគឺថាយើងបាទយើងនិយាយពីបែបហ្នឹងគឺយើងមានវិបត្តិស្រ័យខ្លួនឯងមានន័យយើងអត់មានមនសិការជាតិទេ យើងទោះបីយើងចំណាយទោះបីនេះយើងថាអានឹងជាគោលការណ៍ជាទិសដៅជាយុទ្ធសាស្ត្របាទយើងគឺការតស៊ូបាទយើងត្រូវតែមានមានសង្ឃឹមណាបងប្អូនណាទោះបីយ៉ាងណាក៏ដោយបាទនឹងខ្ញុំគាត់ជំរាបយើងដល់បងប្អូនយើងទាំងអស់គ្នាទេបាទអរគុណហើយសម្ដេចបងអូនតាលេមានអ្វីចូលរួមឬមួយក៏មានអឺបាទបង បាទពាក់ព័ន្ធទៅនឹងដំណើរការកាត់ក្តីនេះយើងនឹងបន្តបន្ទាប់ពីសាវនាការហើយយើងនឹងរងចាំមើលគោជំហររបស់លោកប្រធានកម្មសខាបន្តទៅទៀតហើយទន្ទឹមនឹងនេះគឺពួកយើងនៅតែមានការងារធ្វើជាច្រើននៅឯក្រៅប្រទេស បាទបាទហើយបងប្អូនមិនបាច់ឆ្វេងឆ្វាយជាមួយនឹងអាយឹមស៊ីណូណាស្អីស្អីណា អីសេងសារីសេងស្អីយករូបយកអីទៅដាក់កូនបងរតនាបាទខ្ញុំកុំឲ្យមានចាស់ចាប់អារម្មណ៍អីទាំងអស់បងរតនាខ្ញុំសួរបងឯងមួយបងឯងហ៊ានភ្នាល់ទេបាទហ៊ានភ្នាល់ជាមួយលោកពូកសលប៉ែនេះអឺគាត់ថាកម្មសិក្សាក្បត់សំសំរាំងស៊ី100%គាត់ថាគាត់ភ្នាល់កាត់ពងមកហ៊ានហ៊ានកាត់មួយគាត់ទេ លោកពូកសលផែនលោកពូកសលផែនខ្ញុំអត់ហ៊ានបណ្ដោះទេលោកពូអើយបើតែកាត់កុំឲ្យកាត់របស់ខ្ញុំអី កាត់របស់លោកពូទៅរបស់ខ្ញុំនៅប្រើការបានលោកពូមកភ្នាល់ចឹងចាប់កាត់របស់លោកពូទៅលោកពូកសលប៉ែននោះបាទឥឡូវនេះ គណៈបកប្រជាជននោះវាយចែមសុកដូចន្ទះទាំងអស់តាំងពីចេះមកលងចេះមកលេងគ្នាឯងចឹងក៏នៅពូកសបឯងចែមសុកនោះឥឡូវនោះអឺកម្មសវណ្ណនោះក៏វាយណាក៏វាយណាសំសំសបិនអីណាវាយចែមសុកគ្រប់ទៅគ្នាទាំងអស់ចត្រាកែវឆារាឆារាហ្នឹងហើយតិចចាំចាំនិយាយរឿងហ្នឹងបន្តិចបងនិយាយរឿងបងជេមសុកតិច អីទៅគាត់ទៅខត់ខោអីគាត់និយាយការពិតដែរមិនបានទៅពួកនឹងវា CPP នឹងទៅជេរគាត់ទៅខឹងគាត់បាទអីមែនខ្ញុំថាមកចូលអ្នកសការខ្មែរហើយបងចេមសុកគាត់ប្រែព្រោះអារម្មណ៍អីថាត្រូវត្រូវគ្នាមួយអ្នកសការខ្មែរខ្ញុំពួកខ្ញុំអត់មាននេះទេអានឹងជាការផ្លាស់ប្ដូរជាការយល់ឃើញរបស់គាត់គាត់ឃើញថាគាត់ដើរនេះអឺវាគាត់ចង់ឲ្យមានអឺតែគាត់ គំនិតយុវកលគាត់ណាគាត់ថាចង់រិះគន់ឲ្យមានរិះគន់ស្ថាបនាបាទហើយគាត់អាហ្នឹងជាជាជាគោលដៅរបស់គាត់ទេរឿងរឿងចែមសុកនោះមកជាជាជាឆន្ទៈរបស់គាត់ទេមិនមែនរឿងមកពីខ្ញុំពួកខ្ញុំអីទេបាទអឺមដូចជាបងសេតៃជួនគាត់ថាមកទៀតបើសិនជាគាត់ថាមានអណ្ដាតចេះតែរលាស់តាមចិត្តទៅឧបមាថាមានគេចោតម្នាក់ក្នុងចំណោមពួកយើងនឹងថាមានលក់ខ្លួនឲ្យហ៊ុនសែនតើគិតយ៉ាងម៉េចអត់បញ្ហា គេចោតអីចោតចុះ អត់បញ្ហាអត់មានគ្រោះថ្នាក់អត់ឈឺក្បាលបើដរាបណាពួកយើងអត់បានធ្វើ ទង្វើអបបែបហ្នឹងទេ ណាបាទចង់អ្នកណាចោតអីចោតទៅហើយម្យ៉ាងទៀតក៏យើងមិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរបងសៀវតៅឈួនបាទខ្ញុំចង់ឆ្លើយចង់ឲ្យបងឯងយល់អំពីភាព ខុសគ្នា រវាងក្រមពួកខ្ញុំហើយនិងបេក្ខភាពនាយករដ្ឋមន្ត្រីហើយក្នុងចំណោមពួកខ្ញុំនេះបើសិនជាមាននរណាម្នាក់ជាបេក្ខជននាយករដ្ឋមន្ត្រីណាបាទហើយមានប្រជាពលរដ្ឋមានឯកសារមាន កសែតណាមួយលើកឡើងអំពីរឿងអ្វីដែលវាមិនមែនជាការពិតណាគឺយើងត្រូវតែបកស្រាយបញ្ជាក់គេដើម្បីកុំឲ្យគេឆ្ងល់កុំឲ្យគេសង្ស័យបាទ ចង់ឲ្យបងសេតៃជួនមុននឹងតវ៉ាសូមបងក៏គិតមួយសារទៀតថាបេក្ខភាពនាយករដ្ឋមន្ត្រីតំណែងនាយករដ្ឋមន្ត្រី នេះមិនមែនជាតំណែងធ្វើមកកាន់ភូមិកាន់សង្កាត់កាន់អីទេបាទគឺកាន់ប្រទេសខ្មែរទាំងមូល បាទអញ្ចឹងខុសគ្នាឆ្ងាយណាបាទតំណែងហ្នឹងឯងដែលត្រូវមានការទទួលខុសត្រូវខ្ពស់ត្រូវតែមានភាពជាមេដឹកនាំខ្ពស់ដើម្បីអឺ រៀបចំដឹកនាំប្រទេសហើយយើងដូចនិយាយអញ្ចឹងយើងចេះតែនិយាយទៅដល់រឿងប្រសាសន៍របស់លោកគ្រូសនារាហើយនឹងសម្ដីហ៊ុនសែនដែលគាត់និយាយថាអួតថាហ៊ុនម៉ាណែតចេះលោតឆាត់យោងបាទសមត្ថភាពពិសេសលោតឆាត់យោងលោកគ្រូសនារាគាត់ដាក់អីមកច្បាស់មកឆ្អែតហ្មងមិនអញ្ចឹងបរតនាអឺ លោតឆាត់យើងគេដឹកនាំប្រទេសគេតែចាំបាច់អីមានសមត្ថភាពទៅអ្នកលើកទៅលោតឆាត់យើងអីគេសំខាន់ខួរក្បាលតើគេយកមនុស្សឆ្លាតមនុស្សដែលមានសមត្ថវិជ្ជាទៅដឹកនាំប្រទេសតើគាត់ប្រាប់ឲ្យអូបាម៉ាដូណាល់ត្រាំចូលបៃដិនមានអ្នកណាលោតឆាត់យើង ហើយបើយើងមើលរឿងខាងជេងវិញអ៊ូខុងចេះហោះចេះហើចេះលោតចេះធាក់ហ្នឹងធ្វើអង្គរៈខាងជេងអ្នកការពារខាងជេងខាងជេងក៏មានមានចេះលោតចេះហោះចេះហើដូចអ៊ូខុងណាបាទបាទបាទហ្នឹងហើយបងស៊ីតាជួនបាទកុំអោយច្រឡំបាទ ហើយឆ្លើយតបទៅលពូកសលប៉ែនតិចទៅបើសិនជាលោកប្រធានកម្មសាគាត់ក្បត់លោកប្រធានសំរងស៊ីមែនអាហ្នឹងគាត់ជាអ្នកទទួលទៅពីព្រោះឥឡូវកាត់របស់អ្នកណាបើគាត់នឹងកាត់របស់ណាគាត់ចាំកាត់ក្តីហើយបើសិនជាអ្នកណាក្បត់អ្នកណាហ្នឹងប្រជាពលរដ្ឋចាំកាត់ក្តីហើយលពូកសលប៉ែនហើយរឿងភ្នាល់កាត់ហ្នឹងខ្ញុំអត់ធានភ្នាល់ទេលពូអើយបាទនៅស្ដាយទេបងខ្ញុំមានខ្ញុំសារភាពតែម្ដង លពូកសលប៉ែនណា បាទបើសិនហ្នឹងគឺបាទឆ្លើយតបទៅខមមិនរបស់លោកពូប៉ែនហើយបាទឥឡូវហ្នឹងហើយឥឡូវយើងនិយាយរឿងជេមសោកទុចបងបាទបាទខ្ញុំថាវាជារឿងវិជ្ជមានមួយ នៅ ពេលដែលជេមសោកអឺអ្នកខ្លះអឺគេថាបន្ទាប់ពីចូលទូទួលផ្នែកសិកាមកជេមសោកប្លែក និយាយរិះគន់ហ៊ុនសែនតែខ្ញុំអត់ដឹងថាគាត់មានគម្រោងនិយាយរិះគន់ហ៊ុនសែនពីពេលណាទេក៏ប៉ុន្តែវាចៃដន្យវាចំពេលដែលគាត់បន្ទាប់ពីគាត់បានឡើងចូលទូទួលអ្នកការមកយើងឃើញចំហគាត់ផ្លាស់ប្ដូរមែនដូច្នេះសម្រាប់ខ្ញុំខ្ញុំគិតថាអ្វីដែលជេមសុកប្រែប្រួលនោះវាជារឿងវិជ្ជមានសម្រាប់ពួកយើងទោះបីជាយើងគិតថាគាត់អឺមិនទុកចិត្តអីក៏ដោយប៉ុន្តែនៅក្នុងពេលនេះគឺគាត់ កំពុងតែរិះគន់ហ៊ុនសែនគាត់អត់បាន មកវាយប្រហារពួកយើងអាហ្នឹងវាជារឿងល្អមួយបងរតនាវាសម្រាប់នេះហើយខ្ញុំគិតថាលោកជេមសុកគាត់មានអឺទស្សនៈហើយនឹងការយល់ឃើញរបស់គាត់វាអាចមានការប្រែប្រួលអាចមានការប្រែប្រួលមនុស្សការគិតរបស់មនុស្សមានការប្រែប្រួលទោះបីជាយ៉ាងណាខ្ញុំគ្រប់ត្រហើយនឹងចង់លើកទឹកចិត្តឲ្យជេមសុកគាត់ បន្តរិះគន់ហ៊ុនសែន បន្តទៅទៀតវាទៅតាមអ្វីដែលគាត់នេះបើតាមមើលទៅមនុស្សដែលដូចជេមសុកនិយាយហ្នឹងដូចជាគ្រប់ត្រអឺហ៊ុនសែនជាងខណ្ឌសវណ្ណពីព្រោះអីមនុស្សដែលគេគ្រប់ត្រគឺគេរិះគន់ណាគេឃើញហ៊ុនសែនធ្វើខុស ហើយជឿតាមពួកមនុស្សដូចជាខាន់សវណ្ណអីធ្វើហ៊ុនសែនដើរធ្លាក់អណ្ដៅហើយអញ្ចឹងជេមសុករិទ្ធគុណហ្នឹងវាបញ្ជាក់ថាគាត់ចង់ឲ្យហ៊ុនសែនហ្នឹងដើរមកលើផ្លូវត្រូវដែរតាបាទទោះអាហ្នឹងអញ្ចឹងបាទអញ្ចឹងអឺកុំឲ្យយើងឆ្ងល់ហើយទៅនិយាយអីច្រើនមើលថាពេលនេះគៀមសឹកគាត់ធ្វើនេះវាជារឿងមួយល្អអឺសម្រាប់ក្រមសង្គ្រោះជាតិយើងគឺបាទយើងអឺ អត់មានប្រតិកម្មអីទៅគាត់ច្រើននេះបាទអាហ្នឹងខ្ញុំគិតថាអញ្ចឹងបាទចង់ឲ្យគាត់បន្តធ្វើអារឿងនឹងបន្តទៀតចុះបាទហើយក្រុមខណ្ឌសវណ្ណអីចូលមកជេមកអីជេមសុកហ្នឹងឥឡូវហ្នឹងទុកឲ្យអឺអឺពួកនឹង ទៅតតាំងជាមួយជេមសុកទៅខ្ញុំថាកលោក្រុមខណ្ឌសវណ្ណហ្នឹងបាទដោយសារអ៊ីនធឺណិតសម្ដេចបងតលេគាត់ គាំងបាទគាត់គាំងបាទជាមានខលចូលហើយយ៉ាងណាទេដាច់បងតលេគាំងមិញខ្ញុំអត់ដឹងដែរបងដាច់មកផ្លែនទៅចឹងទៅគាំងសុំទោសផងបងប្អូនបាទកំពុងតែកំពុងតែនិយាយរឿងជេមសុកសង្ស័យជេមសុកហាក់ចូលហ្នឹងហើយបងប្អូនទាំងអស់គ្នាដែលកំពុង តាមដាន ទស្សនាហើយខ្ញុំ អត់បានពាក់វ៉ែនតាអត់បានមើលខមមិនបងប្អូនទេហើយសម្ដេចបងតាលេគាត់អានទៅហើយសូមអធិស្ឋានបងប្អូនណាបាទហើយអឺបងស៊ីតាឈួនក៏ថាហ៊ុនសែននឹងជាឪរបស់ហ៊ុនម៉ាណែតមិនដែលមានអ្នកណាយកកូនគេមកចិញ្ចឹមអាហ្នឹងក៏ជាការអះអាងដូចតែគ្នាហ្នឹងបងអើយវាអត់មានផុសតាងវាអត់មានអីដូចគ្នាទេបាទនេះវាគាត់តែជាការអះអាងជាការអីទេវាអត់មានផុសតាងទេប៉ុន្តែអាហ្នឹងវាអត់មានរឿងប៉ះពាល់អីទៅដល់អនាគតប្រទេសជាតិ ប៉ុន្តែបើមានគេចោទឬមើលមានកសែតណាមួយ គេសរសេរយ៉ាងចំហថាដូចហ៊ុនម៉ាណែតនឹងជាកូនរបស់លេខដឹកថូណាហ្នឹងបកស្រាយទៅបាទហ្នឹងបកស្រាយទៅរឿង ហ៊ុនម៉ាណែតជាកូនរបស់ហ៊ុនសែននេះយើងមានរឿងអីទៅបកស្រាយណាបើគាត់ប្រកាសជាផ្លូវការថាកូនគាត់ហើយហ្នឹងក៏ប៉ុន្តែចំណុចណាដែលជារឿងអវិជ្ជមាន ក្នុងនាមយើងជាមេដឹកនាំហើយជាបេក្ខជនដែលត្រៀមនឹងឡើងខ្លាយជាមេដឹកនាំកម្ពុជាផងគឺយើងត្រូវតែដោះស្រាយត្រូវតែបកស្រាយប្រាប់គេខ្ញុំចង់ប្រាប់ថាអញ្ចឹងបើសិនជារឿងនឹងជារឿងខ្ញុំប៉ះពាល់នឹងខ្ញុំគឺខ្ញុំនឹងធ្វើការបកស្រាយ វាមិនបាច់ឆ្ងល់ច្រើនទេឧទាហរណ៍ថាបើ ខ្ញុំ នៅផ្ទះខ្ញុំ បាទខ្ញុំនៅផ្ទះខ្ញុំ ខ្ញុំអត់មាន សញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មក៏អត់មានបងប្អូនខ្ញុំណាម្នាក់គាត់រងការជួយចាប់ដែរប៉ុន្តែបើសិនជាខ្ញុំជានាយកដឹកនាំក្រុមហ៊ុនមួយ ហើយខ្ញុំអត់មានសញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មប៉ុន្តែខ្ញុំចូលធ្វើការខ្ញុំប្រាប់គេថាខ្ញុំមានសញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអីចឹងទៅអញ្ចឹងបើសិនជាមានការសង្ស័យគឺខ្ញុំមានកាតព្វកិច្ចដើម្បីបកស្រាយបង្ហាញអំពីភាព ពិតប្រកបទៅលើសញ្ញាបត្រហ្នឹងសម្រាប់ក្រុមហ៊ុនសម្រាប់បុគ្គលក្នុងក្រុមហ៊ុនទាំងមូលប៉ុន្តែសម្រាប់បងប្អូនមិត្តភ័ក្តិគឺខ្ញុំអត់ជាប់កាតព្វកិច្ចត្រូវបកស្រាយពីព្រោះវាអត់មានជាប់ពាក់ព័ន្ធរឿងហ្នឹងក៏ដូចជារឿងចំណាយហ៊ុនម៉ាណែតហើយនឹងបេក្ខភាពនាយករដ្ឋមន្ត្រីដែរពីព្រោះគាត់ត្រៀមខ្លួននឹងខ្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីរឿងអីដែលសំខាន់ប៉ះពាល់គឺត្រូវតែបកស្រាយប្រាប់ប្រជាពលរដ្ឋផងពីព្រោះគាត់មកដឹកនាំប្រទេសប្រជាពលរដ្ឋ7 10លាននាក់មានតែខ្មែរក្រៅប្រទេសខ្មែរក្នុងប្រទេសគឺនៅតែជាកូនខ្មែរ ការលើកឡើងកសេរបស់លោក Mark A Smith ហ្នឹងគឺបាទត្រូវតែបញ្ជាក់មកបាទហើយអីបានជាមិនទៅតតាំងមិនទៅប្តឹងទៀមទីរកសខ្មៅ ពីលោក Mark A Smith មិនក៏មកររឿងតែយើងដែលជាអ្នកឆ្ងល់ដូចគ្នាដែលជាអ្នកមានចម្ងល់ទៅវិញអាហ្នឹងវាអត់សមវាអត់ logic ដូចជារឿងអឺ ទស្សនាបដី Express របស់បារាំងដែលបានសរសេរថាប៊ុនរនីជាអ្នកនៅពីក្រោយខ្នងការបញ្ជាឲ្យបាញ់សម្លាប់លោកស្រីពិសិដ្ឋពីលីកាបាទអាហ្នឹងគឺគឺអត់ទៅប្តឹងកសែត Express ទៅប្តឹងលោកសំរងស៊ីដែលជាគណៈលើកយកកសែតនឹងមកនិយាយវាអត់សមបាទបាទអត់សមវាអត់សមហ្នឹងហើយបាទហ្នឹងហើយ សម្ដេចអូនតាឡេសូមបន្តទៀតឥឡូវហ្នឹងហើយកុំឲ្យយើងពេលវេលាយើងយើងមានអីផ្សេងផ្សេងទៀតអត់តែត្រូវលើកបងខ្ញុំបាទគ្រាន់តែឆ្លើយជាមួយចំណាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបងប្អូនដែលគាត់ខាងថាវរៈអឺបាទខ្ញុំយើងមានចំណាប់អារម្មណ៍បន្តិចចែកជូនបងប្អូនយើងហេតុអីក៏បានជាគាត់ហ៊ានបូជាសក់របស់គាត់ យ៉ាងនេះគាត់ធ្វើដើម្បីអ្វីដែរសម្ដេចអូនលេបាទអឺនេះវាជាការចូលសូមេតា មានហ៊ុនវណ្ណៈហើយនឹងម្នាក់ទៀតអ្នកណា គេអញ្ចឹងខ្ញុំដូចប្រុសពីរស្រីមួយណាបាទដែលបងប្អូនបានបាទបាទតសក់នេះដើម្បីគុំនៅសន្តិភាពសុំនៅយុតិធធម៌សង្គមជាពិសេសឲ្យមានការដោះលែង នៅបុគ្គលិកបុគ្គលិកនៅសហជីពការទាំង8អ្នកហ្នឹងដែលគេចាប់ដាក់ពន្ធនាគារហ្នឹងបាទដែលគាត់ធ្វើពិធីកោសក់ហ្នឹងបាទកោសក់ហ្នឹងបួងសួងបាទសូមសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាឲ្យមានយុត្តិធម៌នៅក្នុងសង្គមហើយឲ្យមានការដោះលែងអឺបាទសហជីពទាំង8រូបរបស់ Naga បាទបាទគឺជាការលះបង់របស់គាត់ណាបងប្អូនណាបាទ ហើយយើងឃើញថាពួកគាត់នៅតែបន្តធ្វើនៅសកម្មភាពសង្គមនៅបន្តនៅការតស៊ូមតិបាទនេះជាការតស៊ូមតិមួយដោយអហិង្សាបាទអហិង្សាប៉ុន្តែសកម្មបាទសកម្មដើម្បីជំរុញឲ្យតុលាការមានភាពយុត្តិធម៌បាទផងដែរឲ្យបាទនឹងខ្ញុំមានប៉ុណ្្នឹងហើយសម្រាប់តលេមានអ្វីចំណាប់អារម្មណ៍ចំពោះការ ខ្ញុំអឺសូមសរសើរនៅការលះបង់របស់ ពួកគាត់អឺពីព្រោះក្មេងក្មេងថៅវរៈនេះគឺល្អណាស់ពីព្រោះខ្ញុំយើងឃើញគាត់ចូលរួមតស៊ូទាមទាររឿងបរិស្ថានរឿងអីហើយឥឡូវនេះគាត់ឃើញអាភិបអយុត្តិធម៌របស់បងប្អូនកម្មករកម្មការនី Nagaworld ដែលត្រូវគាត់ទៀមទាឲ្យមានយុទ្ធធរសោះត្រូវគេចាប់ឃុំខ្លួន8រូបទាំងអយុទ្ធធររង គ្រោះដោយសារគេរដ្ឋកាយក្រុមហ៊ុនរំលោភឲ្យមករងគ្រោះអាញាធរដែលខ្លួនឯងចាត់ទុកថាជាម៉ែជាឪហ្នឹងមកមករំលោភបង្ខំធ្វើបាប ចាប់ឲ្យគ្នាជាប់គុកទៀតអាហ្នឹងរងរងគ្រោះពីបច្ចន់ណាបងរតនាឈីចាប់អា បាទឈឺចាប់មកបើទិនជារឿងនឹងធ្លាក់មកលើយើងវិញណាបងរតនាឧទាហរណ៍ថាយើង ត្រូវក្រុមហ៊ុននៅកន្លែងធ្វើការយើងហ្នឹងគេរំលោភសិទ្ធិយើងគេកាត់ប្រាក់ខែគេធ្វើបាបយើងមិនបើកលុយឲ្យយើង យើង ទៅប្តឹង ទាមទារយក រកយុត្តិធម៌យើង ទៅណាយើងមិនទៅទៅទៅរដ្ឋាភិបាលទៅអឺប៉ូលីសដើម្បី ប្តឹង ថាក្រុមហ៊ុននឹងរំលោភអឺមិនមិន ការងារយើង បាទយើងឈឺចាប់ហើយណាយើងទៅប្តឹងប៉ូលីសលេងពួយអាប៉ូលីសវាមិនទៅរកដោះស្រាយឲ្យយើងដែលយើងចាត់ទុកថាជាអាណាព្យាបាលណាបាទបែរជាមកចាប់យើងដែលជាជនរងគ្រោះដាក់គុកទៀតអាហ្នឹងឈឺចាប់ណាបងមកខឹងរងគ្រោះមួយជាន់ហើយថែមមួយជាន់ទៀតណាអញ្ចឹងខ្ញុំគួរតែបងប្អូនយើងដែលគាត់នេះនឹងចូលរួមគ្រប់គ្រង លើកទឹកចិត្តបងប្អូននៅ Nagawal ហើយការចូលរួមរបស់បងប្អូនខ្មែរថៅវរៈ3នាក់ការកោសក់កោអីហ្នឹងគឺខ្ញុំសូមសរសើរហើយនឹងក៏សូមគោរពនៅការចូលរួមលះបង់របស់បងប្អូនទាំង3នាក់នេះបាទហើយសូមបងប្អូនដែលអាចជួយ លើកទឹកចិត្តគាត់បាទគ្រប់គ្រងគាត់ផងបាទសម្រាប់ការចូលរួមនេះបាទគឺខ្ញុំគ្រប់គ្រងហើយខ្ញុំគោរពចំពោះ នេះបាទហ្នឹងហើយបងប្អូនយើងនៅក្នុងប្រទេសមានលទ្ធភាព នៅក្នុងប្រទេសបងប្អូនជួយគាត់ទៅតាមមិនបាទថាយ៉ាងណាហើយហើយហើយកុំភ្លេចកុំភ្លេចជួយបងប្អូនបងប្អូន កម្មករនៅ Naga World ផងបើមានទឹកមានបាយកញ្ចប់មាននំប៉័ងអីបាទជួយហុចឲ្យគាត់ផងបាទជួយបាយជួយទឹកជួយអីឲ្យគាត់បានពិសាផងខ្ញុំឃើញគេធ្វើបាបពួកគាត់ អត់មានប្រគុណអនាម័យមានស្អីស្អីខ្ញុំឃើញគេផ្ញើវីដេអូឲ្យមកគឺជាការមួយលំបាកមែនតើណាបងប្អូនណាបាទខ្ញុំឃើញ របបនេះមួយវាសាហាវជាងរបបប៉ុលពតទៅទៀតបាទជាងប៉ុលពតទៅទៀតបាទហើយហ្នឹងហើយបងប្អូនទាំងអស់ត្រូវចូលរួមជាមួយគាត់ទាំងអស់គ្នា ដើម្បីតស៊ូមតិទាំងអស់គ្នា បាទតស៊ូមតិទាំងអស់គ្នាបាទអឺបាទបងអឺខ្ញុំសូមអឺ មុនហ្នឹងខ្ញុំឃើញខមមិនមួយខ្ញុំចង់អានដែរអឺជំរាបសួរបង ផល្លាណប់ជំរាបសួរអឺអូខេមានខមមិនមួយឈ្មោះរដ្ឋារដ្ឋាគាត់សួរថាតើព្រះអាទិត្យរះនៅខែណាប្អូនបាទសំណួរនេះខ្ញុំសូមឆ្លើយចេះសម្រាប់មិនមែនតែគាត់ទេសម្រាប់អ្នកដែលមានគំនិតសួរសួរសំណួរនឹងដូចគ្នាអឺព្រះអាទិត្យបើយើងនិយាយអំពីព្រះអាទិត្យវិញ ព្រះអាទិត្យគឺម៉ោង5កន្លះម៉ោង6ហ្នឹងចាប់ដើមរេះហើយអាហ្នឹងបើគាត់យើងឆ្លើយទៅតាមសំណួរគាត់ត្រង់ប៉ុន្តែបើសិនជាគាត់ចង់សួរនៃព្រះអាទិត្យសំដៅទៅលើសង្គ្រោះជាតិបាទគឺយើងអត់បដោតអារម្មណ៍សួរថារះនៅពេលណានៅពេលណីទេគឺយើងធ្វើសកម្មភាពដើម្បីបើកផ្លូវឲ្យមានសង្គ្រោះជាតិនឹងរះឡើងវិញវាយើងលើកឧទាហរណ៍ថាយើងជិះកប៉ាល់កប៉ាល់ទាំងអស់គ្នា ពេលនោះស្រាប់តែកប៉ាល់យើងលិចធ្លាយទឹកកំពុងតែបាញ់ចូលក្នុងកប៉ាល់បាទយើងត្រូវនាំគ្នាយើងជាកតបកិច្ចគឺយើងត្រូវនាំគ្នាជួយរកវិធីបិទកន្លែងលិចហើយនឹងដងទឹកចេញពីកប៉ាល់ហ្នឹងយើងកុំតែឆ្លេឆ្លាសួរគេ បាទចំណាយពេលរត់ទៅសួរគេអង្ការបានទឹកឈប់លិច អង្ការបាន អស់ទឹកបានដងទឹកចេញពីកប៉ាល់ហើយយើង បូលតរត់ទៅសួរគេអ្នកសួរខាងក្រោមគេមិនឆ្លើយរត់ទៅសួរខាងលើខាងលើមិនឆ្លើយរត់ទៅសួរអ្នកនៅកដាលអ្នកកដាលឆ្លើយទៅសួរខាងមុខទៅសួរអ្នកខាងក្រោយបាទយើងចំណាយពេលសួរទៅនឹងសំណួរដែលយើងអត់បាន ប្រយោជន៍ជាជាងយើងទៅចូលរួមដងទឹកដុះទឹកចេញពីកប៉ាល់ដែលកំពុងលិចហ្នឹងបាទអានឹងទើបជារឿងដែលយើងគួរធ្វើបាទអរគុណបាទអរគុណបានឆ្លើយតបទៅបងប្អូនយើងដែលបានខមមិនបាទហើយខ្ញុំអត់មានអីទៀតទេ បាទគឺប៉ុណ្ណឹងការចូលរួមប៉ុណ្ណឹងសម្ដេចអូនដាលេមានអ្វីបន្ថែមទៀតបាទអត់ទេទេបងយើងមួយម៉ោងកន្លះហ្នឹងគឺគួរសមហើយខ្ញុំឃើញបងប្អូនគាត់ចូលរួមបានដល់ទៅ800នាក់ដែរណាសរុបទាំង3 channel ណាបាទបាទប៉ុន្តែអញ្ចេះបងខ្ញុំពីព្រោះខ្ញុំឃើញហើយអឺទូទួល page យើងហ្នឹងគឺมันអាចឡើងលើសពី 450 500ទេអញ្ចឹងដូចខ្ញុំថាយើងគួរតែត្រៀមផ្សាយ page ថ្មីដែលមានលេខ3នៅពីមុខនេះទាំងអស់គ្នាដែលបងប្អូនកំពុងតែចូលរួមទស្សនាមានតែ58នាក់ទេ page ចាស់ហ្នឹងគឺមាន375នាក់ដូច្នេះខ្ញុំថាអឺយើងនឹងនឹងត្រៀមនឹងផ្សាយនៅ page ថ្មីចាប់ពីថ្ងៃនេះតទៅបាទអឺ រីឯបងប្អូនដែលទស្សនានៅក្នុង YouTube ហ្នឹងគឺមានចំនួនច្រើននៅច្រើន ល្អគឺដល់ទៅ298មុននឹង300នាក់បាទបាទបាទបាទអញ្ចឹង YouTube យើងនឹងមានការមានសន្ទុះមានការគ្រប់តច្រើនមែនតើបាទបាទអូបងបងរិឈិតបងឯងមើលមិនឃើញខមមិនដោយសារតែបងឯងកំពុង តែមើលនៅក្នុង page ទី3 អឺលោកពូរិឈិតមើលនៅក្នុងเพจហ្នឹងត្រូវហើយពីព្រោះនេះគឺជាเพจថ្មីដែលពួកខ្ញុំកំពុងតែត្រៀមនឹងផ្សាយលោកពូរិឈិតបាទលោកពូរិឈិតគាត់មើលនៅក្នុងเพจទី3បាទបាទបាទហ្នឹងហើយអឺเพจហ្នឹងលោកពូគាត់មើលនៅទីហ្នឹងត្រូវហើយប៉ុន្តែអត់គាត់ឃើញខមមិនដោយសារតែមានមនុស្សតែ58អ្នកមើលបាទតែ55អ្នកមើលអញ្ចឹងเพจថ្មីហ្នឹងគឺពួកយើងនឹងត្រៀមនឹងផ្សាយទៅលើเพจថ្មីហ្នឹងហើយពីព្រោះមានការព្យាយាមរំខាន បំផ្លាញเพจរបស់ទូទស្សនវិការពីក្រមខាងគណៈបព្វជិជនដោយសារតាមរយៈហ្នឹងគឺយើង បាននិយាយចំចំណុចក្តៅចំណុចរសើបរបស់ពួកគេជាច្រើនបាទបាទអរគុណបងប្អូនលោកនាងកញ្ញាទាំងអស់ដែលបានកំពុងតាមដានទស្សនាការផ្សាយរបស់ទូទស្សសម្លេងអ្នកការខ្មែរហើយខ្ញុំសូមជម្រាបថាទូទស្សសម្លេងអ្នកការខ្មែរមាននីតិជួបជាមួយនឹងមហាជនសម្លេងមហាជនហើយដែលមានការខលចូល ពីបងប្អូន នៅទូទាំងពិភពលោកតែម្ដង បាទហើយតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំនៅលើកញ្ចក់ទូទួលនេះហើយថ្ងៃនេះមិនមែនជានេតិសម្លេងមហាជនទេហើយខ្ញុំនឹងបើកការផ្សាយនេតិសម្លេងមហាជននោះនៅក្នុងថ្ងៃសៅរ៍វេលាម៉ោង8យប់បាទនៅខាងសហរដ្ឋអាមេរិកត្រូវនឹងម៉ោង8ព្រឹកនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍រៀងរាល់ថ្ងៃសៅរ៍ហើយបើសិនជាខ្ញុំមានពេលខ្ញុំនឹងរកពេលឲ្យបានមួយសប្តាហ៍2ថ្ងៃបាទ2ថ្ងៃដើម្បីទទួលជួបជាមួយនឹងបងប្អូនទាំងអស់ដែលចង់បញ្ចេញមតិយោបល់ ពីប្រវត្តិសាស្ត្រផ្សេងផ្សេងបាទពីអតីតកាលដែលបងប្អូនធ្លាប់តស៊ូយ៉ាងណាយ៉ាងណាបងប្អូនអាចបញ្ចេញបច្ច័យជូនដល់បងប្អូនប្រជាពលរដ្ឋដល់យុវជនដល់អ្នកចំនួនក្រោយឲ្យបានដឹងបាទពីព្រោះបងប្អូនយើងមានមួយចំនួនគាត់មានគាត់មានបាទប្រវត្តិសាស្ត្រច្រើនណាគាត់ចេះដឹងច្រើនបាទអញ្ចឹងខ្ញុំ ប្រកាសថាខ្ញុំបើកថ្ងៃសៅរ៍ម៉ោង8យប់នៅភូមិខាងកើតបាទត្រូវនឹងម៉ោង8ព្រឹកនៅប្រទេសកម្ពុជាហើយបងប្អូននៅប្រទេសផ្សេងផ្សេងទៀតសេរីម៉ោងតាមម៉ោងប្រទេសកម្ពុជាចោះបាទហើយនឹងខលចូលមកទូទួលអ្នកសកាខ្មែរដើម្បីបញ្ចេញមតិយោបល់បាទគឺគាត់មួយចំនួនគាត់បានខលចូលគាត់សប្បាយរីករាយគាត់បានបញ្ចេញនៅអ្វីដែលគាត់មាននៅក្នុងខ្លួនគាត់សប្បាយចិត្តគាត់បាទនឹងជាកម្មវិធីដែលខ្ញុំបានរៀបចំបាទ បាទសម្ដេចបងដលេសបាទសូមអញ្ជើញអរគុណបងខ្ញុំឆ្លៀតឱកាសហ្នឹងក៏ខ្ញុំចង់ជម្រាបបងប្អូនអំពីរឿង page ថ្មីយើងដដែលពីព្រោះយើងព្យាយាមប្រម៉ូទរៀបចំ page ថ្មីយើងឲ្យបងប្អូនគាត់ចូលទៅមើលនៅក្នុង page ថ្មីយើង វិញចាប់ពីថ្ងៃហ្នឹងទៅដូច្នេះខ្ញុំសូមអនុញ្ញាតបង្ហាញ share screen ទៅលើ page ថ្មីរបស់ពួកយើងបាទសូមបងប្អូនមើលពិធីណែនាំទាំងអស់គ្នាបាទនេះ បងបងរតនាឃើញទេខ្ញុំដាក់ចូលនៅក្នុងនេះបាទនេះគឺជានៅលើ Facebook របស់ខ្ញុំហើយយើងឃើញទេបងប្អូនណាបាទនឹងឃើញនៅលើ page ទូទួលអ្នកសិកា ចាស់បងប្អូនដែលកំពុងតែមើលជាង340នាក់នៅលើ page ទូទួលអ្នកសិកា ចាស់នេះបងប្អូនអាចចូលទៅទៅ page របស់ ទូទួលអ្នកសិកាបាទអឺខ្ញុំកំពុងតែមើលអឺ page របស់ទូទួលអ្នកសិកាបាទអឺ នេះតាមពិតទៅ នេះជា page អឺអូខេខ្ញុំ share នេះមួយទៀតសិនសូមអធិស្ឋានបាទចាំ plate បាទអូ share អត់បានច្រឡំអឺ នេះនៅលើបងប្អូនអាចចូលទៅមើលនៅក្នុង profile ខ្ញុំក៏បានបាទណាបង្ហាញចូលនៅលើ profile ខ្ញុំតែម្ដងវិញបាទនៅលើ profile ខ្ញុំនោះគឺខ្ញុំបាន pin ជាប់នៅលើនឹងតែម្ដងបាទគឺ page ទូទួលមនសិការនេះបាទបងប្អូនឃើញដាក់លេខ3នៅចំពីមុខហ្នឹងបាទគឺជា page ថ្មីរបស់ពួកយើងហើយដែលមានរូបពីក្រោយពួកយើង6នាក់បាទ ពួកយើង6នាក់ហ្នឹងគឺជាភ័យថ្មីហើយបងប្អូននៅលើហ្នឹងគឺក៏ខ្ញុំបានដាក់ link តំណភ្ជាប់នៅលើហ្នឹងស្រាប់ដើម្បីឲ្យបងប្អូនងាយស្រួលចូលទៅបាទនេះអសនេះអសនៅខាងលើនេះបាទ https www.facebook.com/voi ខ្មែរនេះបាទបងប្អូនចុចនៅលើហ្នឹងទៅ គឺវានឹងនាំបងប្អូនអឺ ជាស្វ័យប្រវត្តិតែម្ដងចូលទៅក្នុង page ថ្មីរបស់ទូរទស្សន៍យើងហ្នឹងបាទហើយបងប្អូនកុំភ្លេចចុចនេះបាទចុច like បាទចុច like ហ្នឹងបាទចុច like ដើម្បីទទួលបានពេលរាល់ការផ្សាយរបស់យើងវានឹងលោតឲ្យបងប្អូនឃើញបាទកុំឲ្យបងប្អូនគាត់ថាហេតុអីឃើញអត់ឃើញទូទស្សន៍ថ្ងៃហ្នឹងផ្សាយអញ្ចឹងអីអញ្ចឹងណាវាអត់លោតឲ្យឃើញណាបាទអញ្ចឹងបងប្អូនចុច like បាទហ្នឹងហើយបាទបន្ទាប់ពីចុច like ឲ្យបងប្អូនមើល follow setting បាទចូលមក follow ហ្នឹងបាទយើង follow setting ហ្នឹង បាទយើងដាក់ favorite ណាបាទដាក់ favorite ណាបាទលើចុច favorite ហ្នឹងមកបាទចុចពាក្យ favorite ហ្នឹងមានន័យថារាល់ការផ្សាយរាល់ការ post របស់បងប្អូនក្រមការងារយើងខ្ញុំហ្នឹងគឺនឹង Facebook គេនឹងបញ្ជូនសញ្ញាទៅទៅទូរស័ព្ទបងប្អូនដើម្បីឲ្យបងប្អូនដឹងបាទដូច្នេះអត់បាត់ការផ្សាយបាទបាទនឹងឲ្យជាដើម្បីភាពងាយស្រួលបាទសូមចែករំលែកប៉ុណ្ណឹងបាទសូមអរគុណ បាទសូមអរគុណបងប្អូនយើងទាំងអស់ដែលតែងតែគ្រប់គ្រងការផ្សាយរបស់ទូទួលសម្លេងអ្នកស្ការខ្មែរបាទអរគុណណាស់ចំពោះការចូលរួមតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយខ្ញុំទាំងពីរអ្នកសូមអរគុណសូមជូនពរដល់បងប្អូនទាំងអស់សូមជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនទាំងបងប្អូននៅក្នុង YouTube ទាំងអស់ផងដែរ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 comment មកបាទបាទដាក់បត់កោះកងខាងលើគេនឹងទៅពីព្រោះវីរភាពរបស់បងប្អូនខាងអូខេបាទខាងហ្នឹងហើយថាវរៈខ្មែរថាវរៈក៏ដូចជាបរិស្ថានបាទសូមដាក់ជាចំណងដែរសម្រាប់បាទសូមអរគុណសូមបាទបាទអរគុណបង